ទ្រង់ប្រកាសសម្ដែងពីជីវិតរបស់យើងហ្នឹងដែលមានខណ្ឌ5អាយតនៈ12ធាតុ18ហ្នឹងចឹងបើសួរថាជីវិតយើងនឹងគឺជាអ្វីអានឹងយើងត្រូវឆ្លើយដោយបរមត្តធម៌ហ្នឹងគឺបញ្ចខណ្ឌហ្នឹងចឹងគាត់ណា ហើយទំនាក់ទំនងជីវិតយើង ជាមួយនឹងលោកខាងក្រៅហ្នឹងគឺវាមានភ្នែកជាច្រមុះបណ្ដាតកាយចិត្តអាយតនៈខាងក្នុងហ្នឹងអញ្ចឹងវាតគ្នានឹងអាយតនៈខាងក្រៅមានវិញ្ញាណធាតុសម្រាប់ដឹងរឿងខាងក្រៅហ្នឹងហ្នឹងហើយអញ្ចឹងនៅក្នុង ទំនាក់ទំនងជីវិតរបស់យើងជាមួយគ្នានឹងអ្វីអ្វីជាខាងក្រៅទាំងអស់នឹងគឺវាទៅតាមអាយតនៈដែលតគ្នាទាំងណាអាយតនៈខាងក្នុងវាតនឹងអាយតនៈខាងក្រៅអញ្ចឹងទៅបានវាមាន វិញ្ញាណធាតុកើតឡើង វិញ្ញាណធាតុហ្នឹងឯងដែល ដឹងរឿងយ៉ាងទៅណាហើយវិញ្ញាណធាតុហ្នឹងតាមផ្លូវភ្នែកជាជាចមោះអណ្ដាតកាយហ្នឹងវាមានប្រសាទតរូបដែលជាទីអាស្រ័យនៃ វិញ្ញាណធាតុហ្នឹងហើយវាមានវិបាកចិត្តណាដែលជាផលរបស់កម្មដែលការឃើញរូបឬសម្លេងធំក្លិនដឹងរសដឹងផុតថាពៈហ្នឹងហ្នឹងវាជា កុសលវិបាកអានឹងផលរបស់បុណ្យវាដឹងរូបសម្លេងក្លិនរសផតពៈហ្នឹងល្អទៅណាហ្នឹងឯងហើយដល់ទៅអកុសលវិបាកឃើញរូបមិនល្អឬសម្លេងមិនល្អហ្នឹងឯងចឹងធំក្លិនដឹងរសដឹងផតពៈមិនល្អហើយដឹងផតពៈកាយវិញ្ញាណហ្នឹងប្រកបដោយទុក្ខវេទនាទៀតជាអកុសលវិបាកហ្នឹង ហ្នឹងឯងហ្នឹងវិបាកាធម្មាទាំងវាជា អាកំបាំងដែលមនុស្សយើងមិនបាន ដឹងកុសលវិបាកអកុសលវិបាកអីទៅម្ល៉េះហើយចេះតែយកចិត្តទុកដាក់វិនិច្ឆ័យទៅ នៅក្នុង អារម្មណ៍នឹងឯងចឹងដោយថារឿងអីមិនល្អចឹងមកមានចិត្ត ណាបន្ទុតោះតោមនោះទៅដោយគិតថាជាអ្នកដតីដែលធ្វើអ្វីអ្វីមិនគួរកបបីដាក់យើងហ្នឹងអាហ្នឹងមโนទ្វេរវិធ័យចិត្តរៀនវាបន្ទុតោះទៅហ្នឹងឯងវាអត់បានដឹងពីវិបាកាធម្មាទេរមុននឹងដឹងរឿងថាអ្នកតន្ត្រីនឹងធ្វើអីនិយាយអីមិនគួរក៏បីដាក់យើងនឹង មโนទ្វេឬវិថីចិត្តណាចិត្តកើតក្នុងមโนទ្វេហ្នឹងវាតអំពីផ្លូវភ្នែកមកហ្នឹងឯងអកុសលវិបាក ផ្លូវភ្នែកហ្នឹងវាឃើញរូបមិនល្អហ្នឹងបានវាបន្តមក ដឹងរឿងនឹងថារឿងអីជារឿងអីចឹងទៅយ៉ាងទៀតវាបន្តពីផ្លូវតិចី មុននឹងដឹងរឿងថាអ្នករតីនិយាយអីហ្នឹងវាត្រូវកើតសោតវិញ្ញាណសោតវិញ្ញាណហ្នឹងអកុសលវិបាកផលរបស់បាបហ្នឹងឯងមិនមែនអ្នករតីធ្វើឲ្យទេវាជារឿងកសែនៃជីវិតមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងហ្នឹងឯងវាមានអកុសលកម្មក្នុងកសែនៃជីវិតមួយអង្គមួយអង្គម្នាក់ ម្នាក់ហ្នឹងវាជាបច្ច័យហ្នឹងឯង អាហ្នឹងបើយើងនិយាយដោយបញ្ញត្តិវាមិនមែនអ្នករតីធ្វើឲ្យទេអាហ្នឹងយើងធ្វើមកដោយខ្លួនឯងអកុសលកម្មហ្នឹងវាឲ្យ វិបាកកើតឡើងទៅតាមក្រសែនៃវត្តដាក់ហ្នឹងតែមិនមែនអ្នករតីធ្វើកម្មហើយអ្នករតីផ្សេងទៀតទទួលវិបាករបស់កម្មទេ ហើយបើពោលទៅដោយបរមត្តអាហ្នឹង វាអត់មានអត្តាទូខ្លួនយើង អ្នកធ្វើកម្មអ្នកទទួលវិបាក របស់កម្មនឹងទេវាមានតែកម្មជាបច្ច័យហើយនឹងវិបាករបស់កម្មកើតឡើងណាវាអត់មានមនុស្សទេវតាវាអត់មានអត្តាទេកម្មវាកើតឡើងដោយអវិជ្ជាតណ្ហាបាទានវាឲ្យកើតកម្មទៅចិត្តវាសំទុកចឹងមកធម្មជាតិសុទ្ធសុទ្ធ ហ្នឹងឯងដល់ពេលសំគួរកម្មហ្នឹងជាបច្ច័យឲ្យមានវិបាកផលរបស់កម្មហ្នឹងអត់មានអ្នកណាអ្នកទទួលវិបាកកម្មហ្នឹងទេអាហ្នឹងពោលដោយបរមត្តធម៌ទៀតដែលយើងនិយាយយើងធ្វើកម្មណាយើងទទួលវិបាកកម្មនោះអាហ្នឹងនិយាយដោយបញ្ញត្តិ ដើម្បីឲ្យដឹងមួយអង្គមួយអង្គម្នាក់ម្នាក់មិនមែនអ្នកអតីធ្វើកម្មទៅកម្មនឹងឲ្យវិបាកមកយើងឃើញរូបមិនល្អឬសម្លេងមិនល្អអត់ទេអ្នកណាអ្នកធ្វើកម្មអ្នកនឹងទទួលវិបាកកម្មអាហ្នឹងគឺនិយាយដើម្បីឲ្យដឹងថាខ្សែរបស់ វត្តដាក់ហ្នឹងមួយខ្សែមួយខ្សែមួយអង្គមួយអង្គម្នាក់ម្នាក់អញ្ចឹងហ្នឹងឯងចឹងចឹងយើងស្ដាប់បញ្ញត្តិក៏ឲ្យយើងយល់ទៅបរមត្តហើយយើងស្ដាប់បរមត្តក៏ឲ្យយើងយល់មកបញ្ញត្តិ អាហ្នឹងគឺត្រូវយល់អញ្ចឹងហ្នឹងឯងកាលណាបើការអប់រំចម្រើនស្ថិតឋានវិបស្សនា ទៅធ្វើឲ្យយើងយល់ដឹងដល់បរមត្តធម៌អញ្ចឹងការដែលយល់ដឹងហ្នឹងវាត្រូវអប់រំចិត្តឲ្យចិត្តនឹងឯងមានសេចក្តីស្ងប់រងាប់ឡើង មិនចេះតែទទុះទាស់ថាអ្នកដតីនឹងធ្វើអីមិនគួរក៏បីដាក់យើងទេ ហ្នឹងឯងព្រោះមុននឹងដឹងរឿងអ្នករតីហ្នឹងវាត្រូវកើតអកុសលវិបាកហ្នឹងឯងមានពេលខ្លះការឃើញរូបឬសំឡេងហ្នឹងជាកុសលវិបាកទេប៉ុន្តែចូលមកដល់ជីវ័នយើងតោះដោយសារការសន្សំសន្តានហ្នឹងឧទាហរណ៍ដូចពួកនិក្រន្ធដេរដ្ឋីមច្ឆាទិដ្ឋិអីឃើញ ព្រះពុទ្ធអង្គព្រះពុទ្ធរូបឃើញព្រះសង្ឃអីអីហ្នឹងនេះអាការឃើញហ្នឹងកុសលវិបាកទាំងពីព្រោះរូបហ្នឹងជាអត្ថារម្មឬអតិអត្ថារម្មអញ្ចឹងអាការឃើញត្រូវតែជាកុសលវិបាកហើយឃើញរូបហ្នឹងហ្នឹងឯងតែដល់តែការសន្សំដណ្ដានមកអត់ជ្រះថ្លាវាមានមិច្ឆាទិដ្ឋិអញ្ចឹងវាទៅជាឧបនិស្ស័យឲ្យកើតតោសៈឡើង ទៅជាបទុះតោះនឹងព្រះរាមាពុភាអញ្ចឹងទៅអាហ្នឹងសំបីតែការឃើញការលឺហ្នឹងជាកុសលវិបាកក៏ណាដឹងក្លិនដឹងរសដឹងផតថាពៈហ្នឹងកុសលវិបាកផលរបស់បុណ្យទៅក៏សន្តានចិត្តដែលសន្សំមកត្រូវដូរឲ្យទៅជាអកុសលបានហ្នឹងឯងហើយយើងទូទៅធម្មតាហ្នឹងកុសលវិបាកមែនប៉ុន្តែដល់ជីវ័ន ឬកើតអកុសលដូចលោភៈអីអីហ្នឹងឃើញរូបស្អាតបាតល្អអីចឹងទៅ ការឃើញហ្នឹងចក្ខុវិញ្ញាណកុសលវិបាកហើយចូលមកដល់ជីវ័នកើតលោភៈជាអកុសលដែរហ្នឹងឯងមានរូបហ្នឹងជាអារម្មណាធិបតីទៀតលោភៈហ្នឹងមាន អារម្មណ៍ដល់ជាទីគោរពរបស់លោភៈហ្នឹងទៀតសំលេងក្លិនរសផាត់ថាពៈហ្នឹង រូបដែលជាអដ្ឋារម្មអតិអដ្ឋារម្មហ្នឹងជាអារម្មណ៍ណាធិបតីនៃលោភៈហ្នឹងឯងចំពោះលោភៈហ្នឹងគឺអាចមានរូបជាអារម្មណ៍ណាធិបតីអារម្មណ៍ដ៏ជាធំតែបើមហាកុសលអត់ទេមហាកុសលអត់មានរូបជាអារម្មណ៍ណាធិបតីទេជាអារម្មណ៍ណាបច្ច័យធម្មតាពីព្រោះមហាកុសលគឺមិន ប្រព្រឹត្តទៅដើម្បីការជាប់ចម្ពាក់មិនប្រព្រឹត្តទៅដើម្បីការហួងហែងអីជាមួយគ្នានឹងរូបនឹងទេហើយក៏អត់មានយករូបនឹងជាធំជាទីគោរពអីដែរមាកុសលនឹងគឺថាមានទានដែលបានធ្វើហើយសិលដែលបានរក្សាហើយអីអីចឹងមកជាអារម្មណ៍ដ៏ជាទីគោរព ដូចយើងនឹករលឹកឃើញដល់ទានដល់សិលដល់ភាវនាដែលបានបំពេញហើយហ្នឹងឯងយើងគោរពដល់ដល់មហាកុសលហ្នឹងហ្នឹងឯងហើយមហាកុសលដែលកើតឡើងហ្នឹងគឺមានមហាកុសលហ្នឹងជាអារម្មណាធិបតីអារម្មណ៍ដ៏ជាទីគោរពដោយពុទ្ធបរិស័ទយើងគោរពទៅនៅក្នុងទានគោរពក្នុងសិលគោរពក្នុងភាវនាអញ្ចឹងមានសេចក្តីគោរព គោរពកោតក្រែងគោរពដោយក្តីជ្រះថ្លា នឹងឯងល្អណាស់ចំពោះមហាកុសលនឹងគឺឆ្លាតទាំងឆេកដ្ឋៈដោយអត្ថឆ្លាតមហាកុសលនឹងព្រឹត្តទៅ ជាទីពឹងរបស់សត្វទាំងឡាយដូចជា ទូកឬក៏ដូចជាណាក្បូនសម្រាប់យើងហែលឆ្លងវត្តសង្សារ គាត់ណាឬក៏ថាជាទូកដែលសម្រាប់ធ្វើដំណើរពីមាត់ច្រាំងឲ្យមកដល់សំពៅកប៉ាល់ណាប៉ាល់ធំធំហ្នឹងគឺថាចូលមិនដល់មាត់ច្រាំងក៏ពិតប៉ុន្តែយើងអាស្រ័យទូកណាហ្នឹងឯងចេញ ពីមាត់ច្រាំងទៅទៅឡើងសំពៅឡើងកប៉ាល់ធំហ្នឹងគឺដោយអំណាច លោកយៈកុសលនេះមានមហាកុសលជាដើមហ្នឹងជាឧបនិស្សយបច្ច័យឲ្យ ដល់លោកតរៈហ្នឹងដោយទានដោយសិលដោយភាវនាហ្នឹងយើងអាស្រ័យនឹងទូកតូចតូចហ្នឹងហើយក៏នាំគ្នាទៅឡើង សំពៅឡើងកប៉ាល់ណាហើយក៏ធ្វើដំណើរឆ្លងកាត់មហាសមុទ្រណាអបមាទេនអនវੰងទាំងដោយសេចក្តីមិន ប្រមាទ ដោយអំណាចនៃសតិតតតគ្នាប្រព្រឹត្តទៅដើម្បីបានដឹងនៅជីវិតរបស់យើងនឹងអញ្ចឹងជីវិតនឹងយើងដូចថា ជាការបកស្រាយទៅថាអ្វីដែលជាជីវិតអានឹងគឺបញ្ញខណ្ឌហ្នឹងឯងហើយជីវិតហ្នឹងវាមានទំនាក់ទំនង ជាមួយនឹងលោកខាងក្រៅហ្នឹងយ៉ាងម៉េចអានឹងគឺយើងឆ្លើយអាយតនៈ អភិបាយទៅអាយតនៈក្នុងក្រៅហ្នឹងក្នុងឆចកៈសោតជាដើមហ្នឹងចូលៈរាលោវត្តសោតក្នុងឧបរិបណាសិកៈដែលព្រះអង្គប្រោសព្រះរាហុលឲ្យសម្រេចព្រះរហ័តអីហ្នឹងក៏ព្រះអង្គសម្ដែងតាកទួងនឹងអាយតនៈក្នុងក្រៅហ្នឹងគឺច្រើនប្រសោតទៀតណាស់ព្រោះជាធัวសំខាន់ដើម្បីលះបង់សេចក្តីប្រកាន់ថាយើងនេះរស់នៅក្នុងโลกនឹង ដើម្បីបាន ដឹករឿងរ៉ាវនៅក្នុងโลกហ្នឹងសេចក្តីប្រកម្មហ្នឹងត្រូវលះបង់បាន ដោយអំណាចមានសតិប្បដ្ឋានរលឹកដឹងថាអាយតនៈក្នុង6អាយតនៈក្រៅ6ប៉ះគ្នាទៅក៏ប្រតិកម្មនឹងឯងឲ្យកើតការឃើញការឮដឹងក្លិនដឹងរសដឹងផុតពៈហ្នឹងក៏វាតេតួងទៅនឹងវិញ្ញាណគឺថាកសែរបស់វិញ្ញាណមួយ គណៈរលត់ទៅវាឲ្យកើតមួយទៀតទៅ បានវាទៅជាក្រសែនៃវិថីចិត្តខ្សែនៃ វិញ្ញាណវត្តសង្សារហ្នឹងគាត់ណាអញ្ចឹងគឺមានតែវិញ្ញាណទេដែលកើតមកដឹងរឿង នៅក្នុងโลกហ្នឹងចឹងហ្នឹងឯងហើយកាលណាបើយើងចេះតែយកចិត្តទុកដាក់ទៅក្នុងរឿងស្រឡាញ់ស្អប់កប់តោះចឹងឯងទៅរហូតហ្នឹងឲ្យខ្វាយខ្វល់ទៅអញ្ចឹងបានពធัวហ្នឹងព្រះអង្គសម្ដែងឲ្យយើងមកដឹងថាស្អីដែលដឹងរឿងហ្នឹង ហ្នឹងឯងគឺវិញ្ញាណដល់ទៅមិនប្រកាន់វិញ្ញាណជាអត្តាទូខ្លួនយើងអញ្ចឹងវាត្រូវកាត់តណ្ហាជាមួយគ្នានឹងអារម្មណ៍ខាងក្រៅហ្នឹងត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះអីអីហ្នឹងវាកាត់ចេញអស់ហើយត្រូវការយកមកធ្វើអីពីព្រមវាមានវិញ្ញាណទៅតើដែលដឹងអារម្មណ៍ហ្នឹងដូច្នេះរាល់ពេលដែលត្រូវការត្រូវការត្រូវការហ្នឹងដោយសារវាអត់មានសតិរលឹកដឹងថាអ្វីដែលដឹងរឿងហ្នឹង ដឹងរឿងអតីតអាហ្នឹងយើងនិយាយជារឿងប៉ុន្តែតែអ្វីដែលកន្លងទៅវាសិតតែ ជាសង្ខារជាបរមត្តដែលកន្លងទៅនឹងអនាគតក៏ចិត្តជារសឹករូបដែលមិនតាន់កើតឡើងនឹងបច្ចុប្បន្នក៏ចិត្តជារសឹករូបសិតតែជាបរមត្តតែយើងនិយាយរឿងដោយបញ្ញត្តិហ្នឹងដើម្បីបញ្ជាក់ទៅក្នុងរឿងអីរឿងអីហ្នឹងសិតតែមានបរមត្តនៅក្នុងរឿងទាំងអស់អត់មានរឿងអីដែលមិនមានបរមត្តធัวទៅតាមសេចក្តីពិតទេ វាមានចិត្តចេតសឹករូបនឹងដែលមានបច្ច័យឲ្យកើតឡើងចឹងដូចអ្នករតីស្ដីថាឲ្យយើងមិនចូលចិត្តយើងធ្វើអំពើមិនគួរកប់បីអីអីហ្នឹងគឺវាអត់មានអ្នករតីណាអ្នកធ្វើទេវាមាន កាយវិញ្ញាតកម្រើកកាយវិជ័យវិញ្ញាតកម្រើកវាចាអាស្រ័យចិត្តជាសមុតឋានដែលនាំឲ្យកើតកាយវិញ្ញាតវិជ័យវិញ្ញាតហ្នឹងរួចកើត ឡើងអញ្ចឹងទៅវាកន្លងទៅអស់ហើយអឺចិត្តដែលនាំឲ្យកម្រើកកាយវិចារហ្នឹងក៏វាកន្លងទៅដែរវាអត់មានបុគ្គលណាឋិតនៅទេហ្នឹងគឺការដែលយើងចូលទៅដល់ព្រះអភិធម្មដែលព្រះអង្គទ្រង់សម្ដែងហ្នឹងត្រូវឲ្យឃើញធម្មៈណាអភិធម្មគឺធัวដល់ក្រៃលែងហ្នឹងជាបរមត្តធัวដល់អិតសខំហ្នឹងគឺត្រូវឃើញដោយភ្នែកបញ្ញាទាំង ប៉ុន្តែតើបញ្ញា បានឃើញដល់បរមត្តធัวមាន វិសេសលក្ខណៈឬក៏សាមញ្ញលក្ខណៈទៅតាមទីដី ពិតអញ្ចឹងបានវាលះអត្តានុទិដ្ឋិប៉ុន្តែចឹងគឺ ក្នុង ជីវិតរបស់យើងសូមពុទ្ធបរិស័ទបងប្អូនកូនចៅស្ដាប់ហើយគិតឲ្យយល់ថារឿងនៅក្នុងជីវិតរបស់យើងហ្នឹងវាវាទូទៅ ធម្មតាសម្រាប់ជីវិត យើងត្រូវដឹងថាមកអំពីវាមាន ជីវិតយើងនេះអត្តភាពបញ្ញខណ្ឌនេះកើតមកបានវាចេះតែ មានរឿងអីរឿងអីរឿងអីនោះដោយសារមโนទ្វារវិថីចិត្តនេះវាទទួលដឹងបើអត់មានខ្លួនយើងកើតមកទេវាមានរឿងស្អីហ្នឹងឯងអាហ្នឹងជា ចំណុចមួយដើម្បីកុំឲ្យយើង ចេះតែដូចថាកើតទុកមិនសុខចិត្តទៅជាមួយនឹងរឿងអីរឿងអីរឿងអីធម្មជាតិមេឃដីក្តៅតិចអីក៏ដោយ ជំងឺរោគីអីហ្នឹងក៏ដែរកុំចាំបាច់គិតឲ្យកើតទុក ថាមកពីនេះមកពីនោះត្រូវឲ្យដឹងថាអ្វីដែលជាមេរោគដ៏ធំសម្រាប់ជីវិតរបស់យើងហ្នឹងគឺអត្តភាពនេះឯងចឹងអត្តភាពហ្នឹងបញ្ញខណ្ឌហ្នឹងបើអត់មានបញ្ញខណ្ឌហ្នឹងទេ បានអីឈឺបានអីស្រេកឃ្លានបានអីស្លាប់ណាបានណាគេមកសម្លាប់ ហ្នឹងហើយបានណាស្ដីបានណាថាបានណាធ្វើអំពើមិនគួរកប់បីឲ្យយើងតោះចិត្តហ្នឹងបើអត់មានអត្តភាពនឹងទេនោះ យើងកំជោចេះតែថាកើតមកមាននេះ បាននោះសបាយរីកអរីករាយអីអីចឹងអានឹងឯងដែលធ្វើឲ្យយើងជាប់ជំពាក់នៅជាមួយនឹងអត្តភាពហ្នឹងហ្នឹងឯងចឹងអានឹងវាជាចំណងរបស់មេហ្នឹងរួចទៅ បានវាកើតទៅជារឿងថ្នាំងថ្នាក់អអន់ចិត្តហើយ ដោយសារតែយើងធ្លាប់សំណុកធ្លាប់សុខធ្លាប់ស្រួលធ្លាប់សប្បាយធ្លាប់រីករាយធ្លាប់គេសរសើរធ្លាប់គេលើកចំកើងធ្លាប់ធ្វើអីបានដោយចិត្តអញ្ចឹងណាអានឹងមកពីធ្លាប់ហ្នឹងណាបានធ្វើឲ្យយើង ទៅជាទុកទោមនោះ ចំពោះរឿងអីដែលវាអត់បានដោយចិត្តហ្នឹងនឹងឯងអញ្ចឹងត្រូវកាត់ចំណងចំណងរបស់មេនេះសញ្ញាជាអ្នកនេះដោយការអប់រំចំណានតបឋានវិបស្សនាអញ្ចឹងក្នុងជីវិតរបស់យើងយើងមិនចាំបាច់ តលតែមានរឿងល្អរឿងឲ្យយើងពេញចិត្តបានយើងសប្បាយទេអានឹងវាធម្មតាទេមនុស្សទេវតាសត្វអីអីវាមានជីវិតរស់នៅបែបហ្នឹងចាំតែមានរឿងអីល្អត្រូវចិត្តមកបានសុខបានសប្បាយអញ្ចឹងវាអត់អាចមានសភាពប្រកបពជាចំពោះសេចក្តីសុខហ្នឹងទេ បើវាសម្រេចនៅ ត្រង់ដែលថាអ្វីអ្វីបានដូចចិត្តបានត្រូវចិត្តអីអីអញ្ចឹងនោះ នឹងឯងកិច្ចប្រតិបត្តិគឺអត់អញ្ចឹងទេអត់ប្រដាយប្រដោយទៅតាមនឹងទេចឹងគឺថាអ្វីដែលចូលមកដល់ជីវិតរបស់យើងនឹងទោះជាអារម្មណ៍នឹងមិនល្អក៏ដោយក៏ធัวបរិបត្តិនឹងធ្វើឲ្យទៅជាអារម្មណ៍ល្អដែរធ្វើឲ្យទៅជាអារម្មណ៍នៃប្រកម្មដ្ឋានអាហ្នឹងឯងបានវាមានសេចក្តីសុខប្រកបវិជា ជាលំនឹងនៅក្នុងជីវិតរបស់យើងហើយយើងចាំតែអារម្មណ៍ជាទីពេញចិត្តដូចថាតើបានលៀប តើតែបានយល់តើតែគេសរសើរតើតែបានទឹកដីសុខអីតាមដែលវ័យវ័យយើងពេញចិត្តអានឹងបានយើងបានសុខហើយបើអញ្ចឹងវាអត់ចេះតែមានអារម្មណ៍អីរឿងអីសម្រាប់ឲ្យយើងពេញចិត្តតែមួយយ៉ាងទេក្នុងโลกហ្នឹងអូអត់មានទេហើយបើយើងចាំតែត្រង់យកអារបស់ឲ្យពេញចិត្តអញ្ចឹងគឺតណ្ហាទៅរហូតវាត្រូវការវាប្រាថ្នាអារម្មណ៍ជាទីពេញចិត្តហ្នឹងតើតែប្រតិបត្តិ អប់រំចម្រើនទៅដោយបញ្ញាអត់ចាំបាច់ពឹងតណ្ហាទៀមទាអ្វីអ្វីឲ្យចទីស្រេកអោឲ្យចទីស្រឡាញ់ពេញចិត្ត ទេអត់ពឹងតណ្ហាទៀតទេគឺថាបញ្ញានឹងឯងទាំងដែលជាទីពឹងរបស់ចិត្តហ្នឹងទោះជា រឿងនៅក្នុងលោកហ្នឹងចូលមកដល់ជីវិតយើងដាក់បានទេរឿងក្នុងលោកចូលមកដល់ជីវិតហ្នឹងគឺបានន័យថា វាជាអារម្មណ៍របស់មโนទ្វេឬវិថីចិត្តប៉ុន្តែវាមិនមែនមានមโนទ្វេឬវិថីចិត្តទេ វិថីចិត្តវាមានផ្លូវភ្នែកជាចំណោដណ្ដាតកាយនឹងឯងតែអាការដែលដឹងរឿងឯងមានមโนទ្វេឬវិថីចិត្តទេចិត្តគិតតាមផ្លូវផ្លូវមโนទ្វាហ្នឹងឯងទ្វាវាមាន6ជីវិតយើងហ្នឹងវាភ្នែកវាដឹងរូបទ្វាតិចដឹងសម្លេង ច្មោះអណ្ដាតកាយអីហ្នឹងសិតតែមានអារម្មណ៍ជាបរមត្តអត់មានបញ្ញត្តិជាអារម្មណ៍តាមផ្លូវភ្នែកជាច្មោះអណ្ដាតកាយទេវាមានមโนទ្វេរវិធ័យទេដែលដឹងរឿងហ្នឹងអញ្ចឹងនៅក្នុងការដែលមាន វិធ័យចិត្តទទួលអារម្មណ៍ពីខាងក្រៅមកនឹងឯងបាន ជាមានពេលនិយាយថារឿងដែលចូលមកដល់ជីវិតយើងហ្នឹងឯងបានន័យថាវាមានវិធ័យចិត្តដឹងអារម្មណ៍ហ្នឹង ចឹងអាហ្នឹងវាមានរឿងហើយរឿងអីរឿងអីក្រោកព្រឹកឡើងហ្នឹងវាមានរឿងចូលមកដល់ជីវិតយើងហ្នឹងណាដោយសារយើងវាមាន វិថីចិត្តដឹងអារម្មណ៍ហ្នឹងឯងចឹងដោយបរមត្តវាមានវិថីចិត្តដឹងអារម្មណ៍ទេយើងនិយាយដោយបញ្ញត្តិថារឿងវាចូលមកដល់ជីវិតរបស់យើងតែដល់តែយើងមានបញ្ញា យើងអត់ចាំបាច់តល់តែរឿងជាទីពេញចិត្តទេ យើងឈប់ពឹងតណ្ហាហើយកាត់បន្ថយហើយអានឹងទៅតាមកម្រិតនៃបញ្ញាណានឹងឯងថយថយថយថយគឺថារឿងអីក៏បានដែរចឹងគឺយើងទទួលជាអារម្មណ៍នៃប្រកម្មដ្ឋានបាន ចេញទៅជាទានទៅវិញទៅ ចេញទៅជាសិលទៅវិញទៅទទួលយករឿងក្នុងលោកនឹងមកវាចេញទៅជាសមថៈចេញទៅជាភាវនាទៅនឹងឯងដោយសារមโนទ្វារវិថីចិត្តយើងនឹងបាន កសាងដោយយោនិសោមនសិការៈនេះសម្រាប់បានដោយល្អអញ្ចឹងទៅគឺដូចជារោងចក្រមួយអញ្ចឹងទទួលយករឿងពីខាងក្រៅចូលមកវាដូចវត្ថុធាតដើមអញ្ចឹង គឺថាវាចម្រាញ់ចេញទៅ ជាទៀនទៅជាសិលទៅជាសមថវិបស្សនាទាំងឃើញទេដោយសារវាមានយោនិសោមអ្នកចការៈណាទាំងទទួលរូបទម្លេងក្លិនរសផតពៈធម្មារម្មណ៍ចូលមកមែនបើ ចេញទៅវិញវាទៅ ជាទៀនសិលសមថបស្សនាអត់ចេញទៅជាលោភៈទោសៈមោហៈកំណាញ់ចំណែនអីទេដោយសាររោងចក្រយើងល្អទាំងអញ្ចឹងគឺថាចម្រើនទៅដោយកុសលធម៌ហ្នឹងឯងដូចឧទាហរណ៍ថា គាត់មួយហ្នឹងគាត់អ្នកប្រាជ្ញបកែគាត់ចេះធ្វើរោងចក្រមួយរោងចក្រហ្នឹងគាត់ទទួលសម្រាមទេ សម្រាមហ្នឹងទៅជួលរោងចក្រគាត់ចាក់សម្រាមទៀតគាត់បានលុយទៅណាអត់ចាំបាច់ទៅទិញវត្ថុធាតុដើមទេណាព្រោះសារាម គេគេត្រូវដឹកពីផ្ទះទៅភូមិស្រុកអីហ្នឹងទៅអញ្ចឹងដូច សពថ្ងៃទៅជួលដីគេចាក់សម្រាមទៀតដីគេហ្នឹងទៅជួលហ្នឹងឯងមួយខែឬក៏មួយឆ្នាំប្រហែលប្រហែលអីចឹងទៅហ្នឹងឯងអត់មានដីខ្លួនយើងវាត្រូវជួលដីគេហើយណាមានដីសម្រាប់ជួលដីគេហ្នឹងចាក់សម្រាមហ្នឹងអានេះគឺថាទៅជួលរោងចក្រទៅជួលរោងចក្រហ្នឹងអញ្ចឹងតកែរោងចក្រហ្នឹងអត់មានលំបាកចំណាយប្រាក់អីមកទិញទេហើយសម្រាមចូលទៅក្នុងរោងចក្រគាត់រោងចក្រគាត់ បកែចម្រាញ់សម្រាមនឹងចេញមកជាជីឧទាហរណ៍អញ្ចឹងណាឧទាហរណ៍ហ្នឹងណាហ្នឹងឯងឬក៏គ្រាន់និយាយជាការប្រៀបអីចឹងហ្នឹងឯងហើយចេញទៅជាជី លក់បានលុយបានទៅជាសេដ្ឋីទៀតអានឹងមើលចំណេញអញ្ចឹងយ៉ាងណាមិញគឺនិយាយអំពីរឿងពុទ្ធបរិស័ទយើងដែលស្ដាប់ពធយូរយូរទៅឆ្លាតរៀនយោនិសោមអ្នកសិការៈហ្នឹងអត់ចាំបាច់តែរឿងជាទីពេញចិត្តទេ អ្វីក៏ដោយឲ្យតែចូលមកដល់ជីវិតនឹងស្អីក៏បានដែរចឹងដោយសារយោនិសោមអ្នកជាការៈនឹងប្រែមកថាធ្វើទុកក្នុងចិត្តដោយឧបាយត្រូវទំនងណាមានហេតុមានផលសម្រាប់យល់យោនិសោហ្នឹងមានហេតុមានផលយល់ទៅវានាំឲ្យកើតបញ្ញាគេថាបញ្ញាវាកើតមួយបរតោហោសៈបរតោហោសៈដែលចូលមកហ្នឹងចឹងអញ្ចឹងហើយយោនិសោមអ្នកចការៈហ្នឹង នាំឲ្យកើតទៅ ជាសម្មាទិដ្ឋិយល់ត្រូវសម្មាទិដ្ឋិពរេជាវាំងដឹកនាំអរិយមគ្គជាលោកតរៈទៀតផងចឹងដូចព្រះអង្គសម្ដែងក្នុងសព្វាសវៈសង្វរៈសោត3ដកលេខ20អាហ្នឹងគឺយោនិសោមអ្នកជាការៈហ្នឹងឯងចឹងដែលព្រះអង្គទ្រង់សម្ដែងអំពីសង្វរៈគឺសោតាបត្តមៈហ្នឹងសម្រាប់ដោយយោនិសោមអ្នកជាការៈយើងស្ដាប់ពធហ្នឹងគឺយើងរៀនឲ្យឲ្យបានជ្រាបដឹងថាអ្វីៗក៏មានហេតុផលដែរយើងនិយាយជារឿងមែន រឿងវាជាបញ្ញត្តិប៉ុន្តែវាត្រូវអាស្រ័យនឹងបរមត្ថនឹងឯងហើយបរមត្ថសិតតែមានហេតុផលត្រឹមត្រូវអាហ្នឹងឯងគេណាយោនិសោមអ្នកចការៈហ្នឹងគឺចូលទៅដល់ហេតុផលគឺធ្វើឲ្យយើងសុខចិត្តហើយមាន សមាធិថាអ្វីដែលត្រូវកើតរមែងកើតអ្វីដែលត្រូវមាន រមែងមានអញ្ចឹងណា នឹងមានតែក្តីសុខនៅក្នុងជីវិតនឹងចម្រើនឡើង ដោយទានដោយសិលដោយសមថវិបស្សនាអញ្ចឹងដូច្នេះសូមឲ្យពុទ្ធបរិស័ទយើង បាន សិក្សាពធឲ្យច្រើនទទួលរឿងរ៉ាវនៅ ក្នុងโลกនឹងមកកើតទៅជាយោនិសោមអ្នកចការៈវាកាត់នៅអកុសលដែលអត់អភ័យភ័យអភ័យហ្នឹងបាបហើយជាជាជាសេចក្តីទុកទៀតគឺថាភ័យហ្នឹងកើតទុកហើយហ្នឹងភ័យហ្នឹង ភ័យហ្នឹងគឺថាទុក្ខមាសៈមហបយ៉ាងហ្នឹងឯងសេចក្តីទុក្ខជាភ័យធំហ្នឹងហ្នឹងឯងដូចយើងភ័យនឹងរឿងអីរឿងអីនៅក្នុងជីវិតយើងនឹងមិនចំពោះតែរឿងដែលពិភពលោករួមគ្នាភ័យខ្លាចនេះទេ គឺថាភ័យវាមានម៉ោង2ពេលមកតោជាយទេសោកកោពេលមកតោជាយទេសភយ៉ាងណាអាសោកក្តីភ័យក្តីនេះបង្កើតមកពីសេចក្តីស្រឡាញ់ហួងហែងហ្នឹងឯងស្រឡាញ់ហួងហែងទៅវាភ័យខ្លាចលោកបាត់បង់ភ័យខ្លាចលោកព្រាត់ប្រាសភ័យខ្លាចលោកប្រែប្រួលទៅចឹងទៅ នឹងឯងក្នុងចិត្តយើងហ្នឹងសាងសត្វបុគ្គលឲ្យទៅជាទីស្រឡាញ់ហ្នឹងដោយគំនិតគិតស្រឡាញ់ហួងហែងទៅ វាត្រូវសោកវាត្រូវកើតទុក នៅ ពេលដែលអ្វីអ្វីជាទីស្រឡាញ់ហួងហែងហ្នឹងព្រាត់ប្រាសប្រែប្រួលទៅនឹងឯងជីវិតរបស់យើងកាន់តែមានសេចក្តីសុខឡើងកាន់តែមានសេចក្តីសុខឡើងដោយសារយើងកាត់អារឿងចម្ពាក់វៈវិនជាមួយនឹងអ្នកដតីហ្នឹងជាមួយនឹងរឿងខាងក្រៅហ្នឹងហើយអាការកាត់នៅអាការ ចម្ពាក់វៈវិនខ្វាយខ្វល់ហ្នឹងគឺតលតែមានញៀនពីរមួយគឺកម្មសកតាញៀនមួយគឺយថាភូតញៀនកម្មសកតាញៀនគឺត្រូវដឹងថាសត្វលោកប្រព្រឹត្តទៅតាមកម្មបងប្អូនកូនចៅភរិយាស្វាមីអីទាំងអស់ហ្នឹងចឹងត្រឹមត្រូវទៅតាមកម្មយើងអប់រំចម្រើនមេត្តាករណាមុទិតា ទៅវាចូលទៅដល់កម្មសកតាញៀនហ្នឹង ឧបេក្ខាហ្នឹងអាហ្នឹងមានបញ្ញត្តិជាអារម្មណ៍នេះសត្វលោកប្រព្រឹត្តទៅតាមកម្មដូច្នេះយើងឈួរខាងកម្មនៅរស់ជាមួយគ្នានឹងធ្វើសេចក្តីល្អមេត្តាករណាមុទិតានឹងសេចក្តីស្រឡាញ់ដោយមេត្តា ប្រសិជ្ជៈការហួងហែងចឹងអត់មានស្រឡាញ់ដើម្បីខ្លួនឯងទេស្រឡាញ់អ្នកណាដើម្បីឲ្យអ្នកនឹងបានសេចក្តីសុខនឹងឯងធ្វើអីធ្វើអីប្រកបអីទៅនៅក្នុងផ្លូវនៃសេចក្តីសុខ មិនឲ្យស្រឡាញ់អ្នករតីហើយដឹកនាំអ្នករតីហ្នឹងឲ្យដើរនៅក្នុងហេតុនៃសេចក្តីទុកទេហ្នឹងឯងគឺអាការដែលយើងស្រឡាញ់អ្នករតីដើម្បីទៀមទាផលតបស្នងយើងស្រឡាញ់គេ ដើម្បីឲ្យគេស្រឡាញ់យើងវិញដើម្បីឲ្យបានអ្វីអ្វីពីអ្នកដតីអីអីចឹងអានឹងលោភៈអេអានឹងជាហេតុនាំឲ្យកើតទុកចំណាញ់ចំណែន អីទៅសពគ្រប់ ស្រឡាញ់ចង់បានតែខ្លួនយើងអីអីអញ្ចឹងបានវាកើតទៅជារឿងចំណែនរឿងប្រច័ណ្ឌអីអីហ្នឹងវាតេតួងនឹងអាការស្រឡាញ់ហួងហែងដើម្បីខ្លួនឯងបើស្រឡាញ់បរិសុទ្ធទៅដោយមេត្តាអត់ហួងហែងទេស្រឡាញ់ដោយមេត្តាគឺប្រាថ្នាឲ្យអ្នកដែលយើងស្រឡាញ់នឹងបានសេចក្តីសុខគឺមេត្តាកើតមកថាគាត់បានសេចក្តីសុខដោយប្រការណាប្រការណាប្រការណាទោះជាយើងអត់បានអីតបស្នង ពីអ្នករតីនឹងក៏ដោយ គឺឲ្យតែអ្នកដែលយើងស្រឡាញ់នឹងបានសេចក្តីសុខក៏ប៉ុន្តែអាការដែលយើងស្រឡាញ់ដោយមេត្តានេះណាយើងនឹងបានសេចក្តីសុខដោយមេត្តាចិត្តរបស់យើងឯណែអត់ចាំបាច់យើងបានពីអ្នកដតីតបស្នងមកវិញទេមេត្តាចិត្តនេះឯងដែលឲ្យយើង បានដីសុខរហូតដល់មេត្តាឈានទៀតរហូតដល់ទៅមេត្តាដែលជាបាតនៃវិបស្សនាទៀតហ្នឹងឯងអញ្ចឹងសេចក្តីស្រឡាញ់ហ្នឹង បើយើងពូកែស្រឡាញ់ស្រឡាញ់ទៅដោយ ចិត្តបរិសុទ្ធអានឹងអត់នាំឲ្យកើតទុកទេហើយព្រះពុទ្ធអង្គណែនាំឲ្យមានសេចក្តីស្រឡាញ់ចឹងឯងកុំឲ្យខ្លាចអាសេចក្តីស្រឡាញ់ហ្នឹងស្រឡាញ់ស្រឡាញ់ហ្នឹងព្រះអង្គត្រាស់ហៅថាបុណ្យរៀបដើម្បីឲ្យខ្លាចបុណ្យបុណ្យថ្នាក់មេត្តាហ្នឹង ព្រះអង្គធ្លាប់អប់រំចម្រើនប្រមាណ7ឆ្នាំព្រះអង្គទៅនៅព្រំមលោកអស់ឡើងយូរណានៃរាប់កាប់កាប់អស់ច្រើនអញ្ចឹងនៅក្នុងបញ្ញសោតហ្នឹងអាហ្នឹងគឺកំឲ្យខ្លាចប៉ុនហ្នឹងគឺប៉ុនដែលប្រព្រឹត្តទៅដោយ ដោយមេត្តាដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហ្នឹងប៉ុនដោយសពគ្រប់ព្រះអរកថាបញ្យលនៃសេចក្តីហ្នឹងទាំងសមថៈទាំងវិបស្សនា នឹងឯងដែលឲ្យសម្រេចទាំងសម្រាយិកៈភពជាសុខហើយនឹងសម្រេចព្រះនិព្វានទៅទៀតក្នុងពាក្យថាបុណ្យនឹងចឹងគឺបញ្ញកិរិយាវត្ថុ10ព្រឹត្តទៅដោយទានដោយសិលដោយភាវនាភាវនានឹងមានទាំងសមថៈភាវនាទាំងវិបស្សនាភាវនានឹង ហ្នឹងឯងបនពុទ្ធបរិស័ទយើង មាន ត្រៃសរណគមជាបាតទេដល់អញ្ចឹងទៅវាមានព្រះនិព្វាន ជាទិសដៅអត់មានមិឆាទិដ្ឋិមកប្រកម្មថាសេចក្តីសុខនៅក្នុងភពនឹងថិតថេរទៀងទាត់ដោយព្រំមានមិឆាទិដ្ឋិដែរណាព្រំទេអត់មានកាមរាគៈបដិខិអីទេអត់មានហ្នឹងមិនមែនអត់អនុស័យទេវាអត់មានក្នុងជីវ័នប៉ុន្តែវាមានទិដ្ឋិ កើតឡើងក្នុងជីវ័នចឹងណាកាមរាគេអត់មានបដិខេអត់មានតែទិដ្ឋិជីវ័នកើតឡើងក្នុងលោភៈខណៈទិដ្ឋិដែលកើតឡើងហ្នឹងធ្វើឲ្យព្រំហ្នឹងមានការយល់ខុសថាថិតថេទៀងទាត់អីចឹងព្រោះអាយុវែងហ្នឹងឯងហើយបានមកសរសើរបនថ្នាក់ឈានអីអីហ្នឹងឯងហ្នឹងគឺព្រះអង្គទ្រង់ឆ្លើយតបទៅនឹងព្រំហ្នឹងគឺព្រះនិព្វាន លោកកាមិសង្បច្ចហេសន្តតេខោតែបើជាមួយនឹងពុទ្ធបរិស័ទយើង ដែលមានត្រៃសរណគមជាបាតនេះ ហើយបានការអប់រំមកគឺបានដឹងថាការអស់បញ្ញខណ្ឌការអស់វត្តដាក់នេះបានជាទីបំផុតនៃសេចក្តីទុក្ខអញ្ចឹងគឺពោលត្រឹមតែប៉ុនហ្នឹងដែលដែលប៉ុននៃពុទ្ធបរិស័ទដែលមានបត្រៃសរណគមនេះគឺបានស្ដាប់ពធัวពីព្រះនិព្វានដែលជាទិសដៅអញ្ចឹងវាអត់មានការមករង្វេងច្រឡំអីថាជាសុខនៅក្នុងភពទេទោះជាត្រូវឆ្លងកាត់សុគតិភពក៏មានព្រះនិព្វានជាទិសដៅដែរព្រោះឧបនិស្ស័យ ត្រៃសរណគមនឹងបានព្រះកថាសាលេកសោតសម្ដែងថាត្រៃសរណគមនឹងជាបាតនៃលោកតរៈធัวនឹងដោយឧបនិស្សយបច្ច័យអញ្ចឹងអញ្ចឹងគឺពុទ្ធបរិស័ទយើងនឹងនិយាយត្រឹមតែប៉ុននឹងឯងដែលនាំមកនៅសេចក្តីសុខក្នុងបរលោកហើយនឹងមាន ព្រះនិព្វានជាទិសដៅ នឹងឯងហ្នឹងគឺសម្រាប់ពុទ្ធបរិស័ទដោយព្រះអង្គទ្រង់សម្ដែងពី បននាំមកនៅសេចក្តីសុខអញ្ចឹងសុខោបញ្ញសឧចយោការសំបននាំមកនៅសេចក្តីសុខបញ្ញញ្ជេបរិសោកយរាកយរាថេណੰបណបណੰតមហេឆន្ទាំងកយរាថាហ្នឹងឯងគឺថាបរិសិត្រីធ្វើបន់ត្រូវធ្វើឲ្យរឿយរឿយណាបណ្ណាបណ្ណាំងទៀតហើយតាមហេឆាន់ទាំងទៀត កយិរាថៈត្រូវធ្វើដោយពេញចិត្តទៀតពីព្រោះការសន្សំបុណ្យនាំមកនៅសេចក្តីសុខអញ្ចឹងអ្នកស្ដាប់ពធហ្នឹងឃើញទេដែលជាពុទ្ធបរិស័ទហ្នឹងនៅជាឧបាសិកាបាសិកាតូចហ្នឹងឯងបាសិកាដេញចាបវាលស្រែ ស្រូវអីអីហ្នឹងលេងលេចទៅព្រឹកឡើងអីចឹងហ្នឹងឯងច្រៀងលេងអីបាយធម្មតាវិស័យក្មេងចន្ទងអីចឹងហ្នឹងឯងក៏ មេដាបិតាណែនាំមកគឺថាជ្រះថ្លានឹងពុទ្ធធម៌ប្រសង់ឃើញព្រះមហាកសបៈស្រឡាញ់ពេញចិត្តយល់លេខហ្នឹងទៅដាក់បាតហ្នឹងបានជាប់មានឈ្មោះថាលេខទេវធីតាហ្នឹងហើយសម្រាប់សោតាបតិផលដោយស្ដាប់ពាក្យថាដែលព្រះអង្គសម្ដែងព្រះអង្គទ្រង់សម្ដែង ពីវត្តចេតពុនទៅទេ45យោជហ្នឹងព្រះអង្គបញ្ចេញព្រះរស្មីឲ្យនាងលេខទេវធីតាហ្នឹងមើលឃើញព្រះអង្គស្ដាប់ពធសម្រាប់សោតាបតិផលព្រះអង្គសម្ដែងពីបុណ្យហ្នឹងឯងចឹងហ្នឹងឯង ប៉ុន្តែមកពីអីមកពីឧបនិស្ស័យត្រៃសរណគមនឹងដែលស្ដាប់ពីប៉ុនទៅ គឺបានដឹងថាជីវិតនឹងវាអត់មាននៅលើខ្លួនឯងទេវានៅលើកម្មជាបច្ច័យនឹងឯងបានស្ដាប់ហេតុផលដល់អញ្ចឹងទៅយោនិសោមអ្នកសិការៈនឹងឯងដែលឲ្យសម្រេចនៅសមាទិដ្ឋិដល់ទៅលោកុត្តរៈតាំងពីវិបស្សនាទៅទាំងដាប់ពធហ្នឹងបានសមាទិដ្ឋិលោកុត្តរៈហ្នឹងនឹងឲ្យពុទ្ធបរិស័ទយើង បានជ្រាបអំពីរឿងដែល យើងកាត់នៅអាការចម្ពាក់វៈវិនជាមួយនឹងអ្នករតីត្រូវកម្មសកតាញានបញ្ញាដឹងតែសត្វលោកប្រព្រឹត្តទៅតាមកម្ម តែបើជាមួយនឹងមេឃដីអីនឹងយ៉ាងណាឬក៏ដូចជាជាមួយនឹងមេរោគអីអីនេះគណាមេរោគយើងសពថ្ងៃដែលវាជា បញ្ហាធំមួយដែលយើង តាំងពីកើតមកដែលដែលបានជួបប្រទេសព្រឹត្តិការណ៍ហ្នឹងទេហ្នឹងឯងសឹងគ្រប់គ្នាទាំងអស់ហ្នឹងព្រោះយើងមកសប្ងៃទោះជាថាសម័យមុនវាមានរោគឆ្លងអីអីចឹងដែរតែវាវាមិនពិភពលោកអីចឹងព្រោះដំណើរទៅមកអីហ្នឹងវាមិនងាយដូចយើងសប្ងៃវាឆ្លងទៅឆ្លងមក ពេញពិភពលោកហ្នឹងវាលឿនរហ័សទៅនឹងឯងចឹងមេរោគហ្នឹងចឹងហ្នឹងយើងក៏គ្រាន់តែរំលឹកព្រឹត្តិការណ៍បច្ចុប្បន្នហ្នឹងចឹងទៅដើម្បីឲ្យបានដឹងថាហ្នឹងវានៅក្នុងពួកធាតទៅពួកធាតណាវាមានឧតតជាសមុទ្ឋាននឹងឯងវាអត់មែនជាសត្វមានជីវិតទេវាមិនមែនជាអារម្មណ៍នៃបាណារិបាតទេដូចយើងនិយាយសម្រាប់មេរោគហ្នឹង ហ្នឹងឯងគ្រាន់តែនិយាយថាសម្លាប់អីចឹងទៅចឹងហ្នឹងឯងសន្មត់អីទៅទេប៉ុន្តែ បើវាអត់មានជាជីវិតិនត្រីវាអត់មាន កម្មមជ្ឈរូបវាអត់មានវិញ្ញាណអញ្ចឹងគឺវាអត់មែនជាបាណារិបាទេប៉ុន្តែសត្វខ្លះវាមានជីវិតទេគណាហ្នឹងឯងមានជីវិតដូចជា សត្វអីព្រូនអីចឹងណាបងនិតណាឆ្លើងអីចឹងទៅហ្នឹងឯងចលែនអីអីទាំងអស់ហ្នឹងហ្នឹងវាវាជាសត្វវាមានជីវិតហ្នឹងហើយតូចជាងហ្នឹងទៅទៀតក៏មានដែរដូចចៃអីចឹងទៅ មូសសម្ោចសកោចអីចឹងទៅអាហ្នឹងវាមានជីវិតិនត្រីពិខុលោកស្លាប់អស់ជីវិតទៅកើតជាចៃដែរហ្នឹងឯងអាហ្នឹងជីវិតិនត្រីមានវិញ្ញាណបរិសន្ធិអាហ្នឹងអញ្ចឹងគឺគ្រាន់តែលើកឲ្យឃើញថាបាណារិបាតហ្នឹងវាតេតួងនឹងជីវិតិនត្រីចឹងគណៈបានវាទៅជាបាណៈហ្នឹងសត្វមានជីវិតហ្នឹងហ្នឹងឯងអញ្ចឹងរឿងមេរោគអីអីហ្នឹងវាតេតួងនឹងឧតោ ឧត្តរជាសមុទ្ឋាន ទៅវាមានវាអាចកម្រើកបាន អីអញ្ចឹងវាដូចជាដើមឈើដុះលូតលាស់អីអញ្ចឹងណានេះវាគ្រាន់តែជាប្រភេទនៃមេរោគនឹងអញ្ចឹងទៅវាធ្វើឲ្យខូចសុខភាពរាង កាយអីអីរហូតដល់ទៅ បាត់បង់ជីវិត អីអីអញ្ចឹងអានឹងវាចូលនៅក្នុងពួកធាតអញ្ចឹងត្រូវអប់រំធាតទៅកម្មដ្ឋានត្រូវកំណត់ដឹងធម្មតារបស់ធាតនឹងអញ្ចឹងទៅធាតខាងក្រៅធាតខាងក្នុងជីវិតរបស់យើងក៏ធាតដី ធាតទឹកធាតភ្លើងធាតខ្យល់កើតទុកមកពីយើងចាប់ហួងហែងប្រកម្មជាសត្វជាបុគ្គលជាអត្តាទូខ្លួនអញ្ចឹងទៅត្រូវហួងហែងហួងហែងទៅនាំឲ្យមានសេចក្តីសោកអីនាំឲ្យមានភ័យអីហ្នឹងហើយអញ្ចឹងដើម្បីលះភ័យវាត្រូវណែ មកអប់រំចម្រើនទានសិលភាវនាជាប៉ុនមួយសម្រាប់ថាបើយើងត្រូវស្លាប់ក៏យើងមានប៉ុនជាទីពឹងដែរវាកាត់បន្ថយនៅអាការភ័យខ្លាចនឹងទី2ចូលមកដល់សមថវិបស្សនាអប់រំចិត្តចម្រើនបញ្ញាទៅវាត្រូវឃើញអ្វីអ្វីជាធម្មតាអញ្ចឹងវាលះបង់អាកិលេសដែលសម្រាប់ឲ្យភ័យនឹងទៅនឹងឯងអញ្ចឹងនៅក្នុងអ ជីវិតដែលយើងរស់នៅមួយថ្ងៃមួយថ្ងៃហ្នឹងកាលណាបើយើងមានកម្មសិកតាញាណហ្នឹងអាហ្នឹងសម្រាប់ដែល មានជីវិតសត្វជាអារម្មណ៍តែក៏មានធាតកម្មដ្ឋានត្រូវអប់រំជាមួយនឹងធាតជាមួយក្តៅជាមួយតិចអីអីហ្នឹងក៏នាំឲ្យយើងកើតតោសៈដែរបើយើងមិនមានធាតកម្មដ្ឋានទេហ្នឹងហើយតែដល់តែមានធាតកម្មដ្ឋាន ទៅយើងមិនអាចទៅខឹងទៅស្អប់ទៅបន្ទុះជាមួយធាតទេ យើងទៅស្អប់មួយធៀបតែម៉េចសំបីតែជាមួយនឹងមនុស្សនឹងក៏ដោយចម្រើនធាតកម្មដ្ឋានក៏បានដែរដោយសក់រោមចកថ្មិញស្បែកអីបតវ័យធាតទៅអបោ ធាតទៅទេជោធាតទៅវាយោធាតទៅអាហ្នឹងក៏ខាមខាត់ទោសៈដែរវាមិនអាចទៅទៅបន្ទុះជាមួយធាតហ្នឹងមិនទៅទេនឹងឯងយើងវាច្រើនតែចាប់យកបញ្ញត្តិមកជាអារម្មណ៍បញ្ញត្តិ ដែលជាមនុស្សជាសត្វជាបុគ្គលនេះនោះអីចឹងទៅឬក៏តោសៈហ្នឹងវាកើតឡើង ដោយវាអត់មានប្រកម្មដ្ឋានហ្នឹងដល់ទៅ មានប្រកម្មដ្ឋានអប់រំចិត្តទៅ នឹងគឺវាអត់ចេញជាទោសៈអត់ចេញជាការបន្ទុះមកចេញទៅជាមេត្តាអញ្ចឹងទៅ ជាមួយនឹងសពសត្វវាចេញទៅជាធាតុកម្មដ្ឋានទៅជាមួយគ្នានឹងធាតុដីទឹកភ្លើងខ្យល់អាកាសធាតុនឹងវិញ្ញាណធាតុទៀតគេណាសិតតែធាតុដែលត្រួតត្រងនៅលក្ខណៈរបស់ខ្លួន ដោយបរមត្តអត់មានអត្តាបុគ្គលមនុស្សទេវតាអីទេនឹងគឺជាធាតុកម្មដ្ឋានណារូបធាតុនាមធាតុពុទ្ធបរិស័ទយើងនឹងត្រូវអាស្រ័យការអប់រំចិត្តចម្រើនបញ្ញា ហើយនឹងមួយទៀតគឺដែលសំដែងនៅ ក្នុង ចំណុចត្រង់ដែលថាជីវិតយើងកាន់តែមានសេចក្តីសុខឡើងហ្នឹងព្រោះការកាត់នៅអាការចម្ពាក់វៈវិនវៈវិនតេតិនហ្នឹងពាក្យដូចតែគ្នាហ្នឹងខ្វាយខ្វល់ទៅជាមួយនឹងរឿងអ្នកតន្ត្រីជាដើមហ្នឹងគឺ វាត្រូវមានកម្មសកតាបញ្ញានឹងហើយវាត្រូវមានយថាភូតញ្ញាតនេះមួយទៀតគឺយើងដឹង ពីបរមត្តធម៌វាត្រឹមត្រូវទៅតាមបច្ច័យអត់មានអ្វីដែលកើតឡើងឯងឯងដោយអត់ហេតុអត់បច្ច័យអត់មានអ្នកដតី សាងឬខ្លួនយើង អ្នកធ្វើអីទេវាអត់មានអត្តាទូខ្លួនមនុស្សទេវតាប្រអិនប្រព្រំណា អ្នកសាងអ្នកបង្កើតអីទេ គឺថាអ្វីៗវាមានហេតុវាមានបច្ច័យនៃ ធម្មជាតិគណៈដី ទឹកភ្លើងខ្យល់ភ្លេចបន្ទោអិនតនូអីទាំងអស់ហ្នឹងគឺសិតតែមានបច្ច័យត្រឹមត្រូវទាំងកើតឡើងហ្នឹងក្នុងមនុស្សយើងចិត្តចេតសិករូបហ្នឹងវាសិតតែមានហេតុត្រឹមត្រូវបានកើតឡើងដល់ទៅ អប់រំចម្រើនវិបស្សនាដឹងនាមរូបព្រមទៅដោយបច្ច័យបើប៉ុណ្ណឹងញាតបរិញ្ញាហ្នឹងហៅថាយថាភូតញ្ញាណហើយនឹងយថាភូតញ្ញាណឬក៏កង្ខាវិតរណវិសុទ្ធិនឹងឬក៏ធម្មត្ថតញ្ញាណក៏បានដែរធម្មត្ថតញ្ញាណហ្នឹងគឺយថាភូតញ្ញាណហ្នឹងដូចគ្នាហ្នឹងហ្នឹងឯងឬក៏ញាតញាតតេញាតតេបរិញ្ញាគឺបានន័យថា ញាតបរិញ្ញាទាំងញាតបរិញ្ញាហ្នឹងមិនបាច់ស្អែកទេញាតបរិញ្ញាហ្នឹងគឺបានន័យថា ជាការដែលដឹងដល់នាមរូបព្រមទៅដោយបច្ច័យហ្នឹងឯងហ្នឹងគឺជាឈ្មោះនៃបរិញ្ញាអាហ្នឹងប្រប៉ុណ្ណឹងដែលឈ្មោះថាយថាភូតញ្ញៀនហ្នឹងយថាភូតញ្ញៀនញានហ្នឹង បានដឹងយថាភូតៈ គឺនោះវាកើតឡើងយ៉ាងណាយថាវាយ៉ាងណាភូតៈវាកើតវាកើតឡើងយ៉ាងណាគឺថាវាយ៉ាងនោះឯងតថាតាឬក៏តថានិនឹងអាហ្នឹងឯងដែលបញ្ញាយល់ព្រមជាមួយ នឹងអវ័យវ័យដែលកើតឡើងហ្នឹងអញ្ចឹងពុទ្ធបរិស័ទយើងទទួលយករឿងពីខាងក្រៅហ្នឹងមកត្រូវឲ្យមានស្មារតីរលឹកដឹងណាទៀត នឹងឯងរឿយរឿយស្ដាប់ពធនឹងឲ្យជាប្រយោជន៍អញ្ចឹងកុំឲ្យយើងចិត្តតែចង់បានអ្វីអ្វីឲ្យយើងពេញចិត្តស្រាប់ស្រាប់ហ្នឹងអានឹងបានន័យថាយើងចិញ្ចឹមកិលេសទេចិញ្ចឹមតណ្ហាទេអាការពេញចិត្តរបស់យើងនឹងដោយច្រើនគឺយើងពេញចិត្តធម្មតាធម្មតានឹងដោយលោភៈទេណែពេញចិត្តដោយមហាកុសលតលអប់រំតលចម្រើនណាដោយកុសលឆន្ទៈដោយយោនិសោមនសិការៈណាបើតាមតែយើងពេញចិត្តធម្មតាធម្មតា គឺលោភៈហ្មងណាចឹងជាមួយគ្នា នឹងអ្វីដែលយើងពេញចិត្តណាគេធ្វើអីពេញចិត្តគេនិយាយអីពេញចិត្តហើយបើយើងចាំតែរបស់ជាទីពេញចិត្តហ្នឹងយើងអត់មានសេចក្តីសុខជាទីពឹងខ្លួនឯងទេដល់តែពេលចិត្តស្លាប់យើងទៅរស់អីឲ្យពេញចិត្តហ៎ទេណាបើយើងមិនវឹកហាត់អប់រំឲ្យសម្បូរទៅដោយក្តីអត់ធន់ឲ្យសម្បូរទៅដោយក្តីជាយាមឲ្យសម្បូរទៅដោយយោនិសមអ្នកសការៈឲ្យចម្រើនទៅដោយសទ្ធាសតិបញ្ញាទេហ្នឹងណាអញ្ចឹងយើងអត់ធន់ជាមួយគ្នានឹងអនិច្ចថារម្មអត់បានទៅត្រូវតោះហើយ ហើយនៅពេលចិត្តស្លាប់ទៅដៃស្រួលបើស្រួលដៃស្លាប់ទៅណាហ្នឹងឯងវាលំបាក ផ្លូវកាយហើយអាទុក្ខវេទនាហ្នឹងជាទីដេកសំងំនៃបដិខេអនុស័យហ្នឹងឯងព្រះពុទ្ធអង្គសំដែងនៅក្នុងចូលលវេតលសោតហ្នឹងមានហើយហ្នឹងឯងព្រះអង្គសំដែងក្នុងកន្លែងផ្សេងផ្សេងទៀតគឺថាទុក្ខវេទនាហ្នឹងគឺវាជាទីដេកនៃអបដិខេអនុស័យហ្នឹងបដិខេថ្នាំងថ្នាក់ហើយឲ្យតែលំបាកវាត្រូវបដិខេអីយើង ឈឺពោះយើងឈឺក្បាលឈឺធ្មេញអីអីហ្នឹងមួម៉ៅហើយហ្នឹងឯងអញ្ចឹងគឺតើយើងត្រូវបាន ការពេញចិត្តនឹងយ៉ាងម៉េចទៅកើតបើយើងអត់បាន អប់រំផងហ្នឹងអញ្ចឹងយើងត្រូវប្រឹងប្រែងអប់រំណាកុំចិត្តតែចង់បានអ្វីអ្វីឲ្យជាទីពេញចិត្តស្រាប់ស្រាប់ហ្នឹងឯងអាហ្នឹងរំលឹកហ្នឹងពធូរហ្នឹងណាកុំចិត្តតែចង់បានអ្វីអ្វីឲ្យជាទីពេញចិត្ត យើងមិនពេញចិត្តដឹងតែពីរឿងបន្ទោសអ្នករតី គឺណាទី1ត្រូវគិតថាមកពីមានអត្តភាពបានវាមានរឿងហ្នឹងហ្នឹងឯងចឹងទី2ត្រូវមកពិចារណាមើលខ្លួនយើងឲ្យច្រើន នៅពេលដែលអ្នកតន្ត្រីមានទោសកំហុសមែនមិនមិនថាយើងច្រឡំទេមិនថាអ្នកតន្ត្រីនឹងអត់ទោសទេ លោភៈទុសៈមោហៈហ្នឹងវានាំឲ្យធ្វើអីមិនល្អនិយាយអីមិនល្អហើយយើងត្រូវពិចារណាដល់អកុសលមូល បានយើងវាមិនចេះទៅប្រកាន់ទៅតោះនឹងអ្នកដតីអកុសលមូលលោភៈទុសៈមោហៈនឹងឯងដែលនាំឲ្យ កំណាញ់នាំឲ្យចំណែនហើយធ្វើអីនិយាយអីចេញមកហ្នឹងគឺវាជាទុច្ចរិតហ្នឹងឯងយើងកាន់យកការពិតចឹងទៅយើងយើងអត់ ចាប់អ្នកតន្ត្រីទៅដាក់កន្លែងខុសអត់ចាប់កំហុសទៅដាក់កន្លែងអ្នកតន្ត្រីវាទៅជាអ្នករងគ្រោះហ្នឹងឯងដល់អញ្ចឹងជាអារម្មណ៍នាំឲ្យមានករណាទៅវិញ នៅពេលដែលដឹងថាអ្នកតន្ត្រីជាអ្នករងគ្រោះហ្នឹងហ្នឹងឯងហើយមួយទៀតយើងបានការសិក្សាអំពីរឿងអកុសលដែលមានក្នុងអ្នករតីហ្នឹងយើងមកពិនិត្យខ្លួនយើងហ่ะក៏វាមាន លោភៈមូលតោសៈមូលមោហៈមូលនឹងឯងហើយលោភៈមូលតោសៈមូលមោហៈមូលហ្នឹង គឺជាសម្រាមហើយជា សម្រាម ក្នុងផ្ទះដែលយើងត្រូវបោសហើយជាធូលីដីហើយជាមេរោគហើយត្រូវកំចាត់បងដោយព្រះសទ្ធំពោធិបកយៈធัวជាពធัวឲ្យអត់មានយើងមកទុកមេរោគអីនឹងចាំមេរោគអីនឹងទេឃើញទេយើងឃើញអកុសលរបស់អ្នកតីជាបត់សិក្សា ដើម្បីយើងមកពិចារណាខ្លួនយើងនឹងឯងចឹងអញ្ចឹងគឺយើង យើងមានពិលផងយើងមានទៀនផងអញ្ចឹងទៅចឹងក៏ណាអាពិលហ្នឹងសម្រាប់មើលទៅឃើញឆ្ងាយគេណាអត់អត់មើលឃើញខ្លួនឯងទេវាឆ្លោះផ្លេតទៅវាទៅឃើញឲ្យឆ្ងាយឆ្ងាយហ្នឹងឯងយើងក៏មិនចេះតែដូចជាភ្លើងពិលតែម្យ៉ាងអញ្ចឹងនោះហ្នឹងឯងបើយើងធ្វើជាភ្លើងទៀនល្អណាស់ភ្លើងទៀននោះវាបំភ្លឺជុំវិញខ្លួនឯងក៏ណាវាឃើញទៀនខ្លួនឯងហ្នឹង អានឹងគឺចង់និយាយអំពីរឿងដែលយើងត្រូវពិចារណាខ្លួនយើងឲ្យច្រើនតាមពុទ្ធដីកាអត្តនាវៈអវេខយៈកតានិអកតានិចៈត្រូវពិចារណាខ្លួនឯងឲ្យច្រើនអញ្ចឹងគឺពិចារណាឲ្យឃើញ ថា លោភៈទុសៈមោហៈនេះដែលយើងនៅមាននេះហ្នឹងឯងគឺជារោគអបាយភូមិនេះត្រូវសង្គ្រោះបន្ទាន់នេះត្រូវប្រឹងប្រែងជាយាមកំចាត់បង នៅអាកិលេសអាសក្តីសៅមងទាំងអស់ហ្នឹង នឹងឯងចឹងកុំឲ្យយើងចេះតែទៅមើលអ្នកដតីណាអានឹងឯងដូច្នេះគឺពុទ្ធបរិស័ទយើងដើម្បីឲ្យមានសេចក្តីសុខចម្រើនឡើងហ្នឹងគឺត្រូវប្រយ័ត្នតិចគេណាណាមាន ស្មារតីដោយការស្ដាប់រឿងអ្វីអ្វីពីអ្នកដតីមកហ្នឹងចឹងព្រោះអ្នកដតីនិយាយអីថាអីហ្នឹងគឺយើងមើលមើល មានបំណងល្អ ចំពោះយើងដែរឬទេចឹងណាហ្នឹងឯងបើមានបំណងល្អដូចមេដាបៃតាគ្រូបជាយាចាអីអីចឹងទៅ កល្យាណមិត្តអីអីចឹងទៅយើងក៏ព្រមសិក្សាព្រមទទួលយកមកពិចារណាតាមហ្នឹងកុំប្រញាប់តោះហ៎ចឹងយើងយកមកពិចារណាចឹងហ្នឹងឯងពីព្រោះអ្នកដែលនិយាយមកលើយើងមាន បំណងល្អលើយើងហ្នឹងឯងទុក ឲ្យគាត់ជួយមើលជួយថាជួយប្រាប់រឿងអីរឿងអីថ្ងៃក្រោយទៅទៀតណាបើយើងប្រញាប់តែញ៉ាំងត្រឡប់ទៅវិញអញ្ចឹងថ្ងៃក្រោយគេលែងហ៊ានប្រាប់ហើយហើយយើងមិនងាយឃើញកំហុសរបស់យើង ដោយសពគ្រប់ទេចឹងបានអ្នកអតីជួយប្រាប់មកយើងខ្លាចយើងញញើតជាងកាយយើងធ្វើអីខុសហើយអញ្ចឹងយើងស្មានតែគេអត់ដឹងទេចេះតែក៏ក្លឿនទៅធ្វើទៀតទៅហ្នឹងឯងគេដឹងតែគេអត់ហ៊ានប្រាប់ ព្រោះប្រាប់ទៅយើងវាចិត្តតែប្រតិកម្មតបតទៅអានឹងឯងហើយយើងស្មានតែគេអត់ដឹងទេធ្វើទៅធ្វើទៅធ្វើទៅកែលេងរួចហ្នឹងឯងបើគេ ជួយប្រាប់ឆាប់ប្រាប់តិចតួចអីចឹងមកយើងដឹងអូគេដឹងអញ្ចឹងគឺយើងមិនធ្វើអីតទៅទៀតទេព្រោះរឿងបថុយជនយ៉ាប់ចឹងអាធ្វើអីអាងគេ អត់ដឹងហ្នឹងចេះតែបថុយទៅហ្នឹងហើយដល់ទៅគេដឹងទៅ គ្រោះថ្នាក់ទៅ និយាយពាក្យតែមួយម៉ាត់មកថាស្ញាញ់ហ្នឹងឯងចឹងគឺបានន័យថាកែអីលេងរួចហ្នឹងគឺវាត្រូវរអិលផ្លាតផ្លាត់លាក់ទៅ លំបាកនឹងកែខ្លួនណាវាបាក់ទឹកចិត្តទៅទៀតត្រូវប្រយ័ត្នទៅប្រយ័ត្នកុំអាងតែធ្វើអីគេអត់ដឹងណាហ្នឹងឯងអញ្ចឹងគឺវាមានអ្នកចិត្តដិតមេដាបិតាយើងហ្នឹងគាត់តាមដានណាកូនគាត់ហ្នឹងទៀត នឹងឯងគាត់អាចដឹងភរិយាស្វាមីអីហ្នឹងក៏ដោយនឹងឯងមានអ្នកដឹងជួយ ប្រាប់ជួយថាពិតមែនតែមិនជាទីពេញចិត្តយើងមែននឹងឯងព្រោះយើងមិនងាយចេះពេញចិត្តនឹងអ្នកដតីស្ដីថាបន្ទោសទេយើងនឹងបានតែគេសរសើរបានតែគេបញ្ជោទេអាគេថាមែនមែនហ្នឹងយើងយើងតែងតែ ប្រតិកម្មបន្ទុះទៅវិញតែយើងត្រូវត្រូវស្ងៀមណា យើងត្រូវដឹងថា អ្នកដែលថាឲ្យយើងហ្នឹងគឺមានបំណងល្អមករកយើងគឺណាយើងយើងនៅជាមួយគ្នាយើងដឹងយើងដឹងចិត្តគ្នាណា អ្នកដែលមានបំណងល្អណាយើងកើតទុកគាត់កើតជាមួយយើងបានសុខគាត់សុខជាមួយរួមសុខរួមទុកអាហ្នឹងឯងជាជាកល្យាណមិត្តណា ហ្នឹងហើយដែលរាប់អានគ្នាដោយគុណធម៌មានបំណងល្អដល់គ្នាណាកល្យាណមិត្តមិនមែនចេះតែមិត្តមិត្តមិត្តមិត្តមិត្តសិតតែកល្យាណមិត្តអត់ទេមិត្តណាដែលរួមទៅក្នុងបាបកម្មផ្សេងផ្សេងបញ្ញវរាអាបាយមុខអីអីហ្នឹងអាហ្នឹងដែរអូអានេះមិត្តខ្ញុំខ្លើខ្ញុំមរៈខ្ញុំសម្លាញ់ខ្ញុំអាហ្នឹងគឺក្រណមិត្តយ៉ាងឯងតែមិនមែនកល្យាណមិត្តទេកល្យាណមិត្តតលតែរាប់អានគ្នាដោយគុណធម៌ គឺថាស្រឡាញ់ជ្រះថ្លាទៅដោយគុណធម៌សេចក្តីល្អដែលមានក្នុងចិត្តសូមបីបាត់បង់ទ្រព្យសម្បត្តិបាត់បង់កិត្តិយសគេឈ្មោះអស់ឋានៈបុណ្យស័ក្តិហើយក៏អត់ចោលគ្នាដែរមកអំពីស្រឡាញ់គ្នាហ្នឹងមិនមែនស្រឡាញ់ប្រាក់អីមិនមែនស្រឡាញ់ឋានៈបុណ្យស័ក្តិអីអាស្រឡាញ់ប្រាក់ឋានៈបុណ្យស័ក្តិអាហ្នឹងមិនមែនកល្យាណមិត្តទេ កល្យាណប្រែតែល្អមិត្តល្អគឺតលតែមិត្តរាប់អានគុណធម៌ទេទៅណា នឹងឯងចឹងបាន មិនបោះបង់គ្នាចោលទេប៉ុន្តែរੂក្រណាក៏យ៉ាងមិត្តទេព្រោះអារាប់អានវាច្រើនតែរឿងរឿងខាងក្រៅទេណាមានប្រកាសតណៈបុនស័កអីនោះអ៊ូអខ្ញៀវខ្ញាយស្រឡាញ់រាប់អានអីអីចឹងហ្នឹងឯងដល់ទៅពេលអស់ទៅលីងដូចដើមឈើមានផ្លែបាសាបាសីកថាកប្រុកអីជាចាជាចាហ្នឹងឯងដល់ទៅអស់ផ្លែទៅស្ងាត់ឈឹងចឹងណាហ្នឹងឯងមនុស្ស ច្រើនអញ្ចឹងឯកល្យាណមិត្តគឺរាប់អានដោយ គុណធម៌គុណធម៌មានតម្លៃណាចឹងតាំងពីត្រៃសរណគមទៅណាដែលយើងដឹងថាមានត្រៃសរណគមហើយអញ្ចឹងគឺយើងយើងរាប់អានគ្នាដោយសារត្រៃណគមនឹងវាក្រៃលែងជាងសម្បត្តិដច្ចៈសម្បត្តិទេវលោកទៅទៀតណាសមាបត្តិ8លោកីអភិញាមិនស្មើត្រៃរណគមទេយើងរាប់អានគ្នាចូលទៅដល់គុណហើយមានសិលទៀត នឹងឯងអញ្ចឹងវារត់ទៅក្រៃលែងទៅទៀតហើយអានឹងបានហៅថាកល្យាណមិត្តនឹងឯងចឹងអញ្ចឹងអ្នក ដែលមានបំណងល្អរៀនយើងមើលមើលអ្នក ដែលមានបំណងល្អនឹងឯងចឹងគឺយើងទុកឱកាសឲ្យទោះជាថារឿងដែលអ្នកដតីអាចនឹងដីថា បន្ទោសប្រាប់អីមកនឹងវាមិនបាន100%ក៏ដោយឲ្យតែបានខ្លះ2 3 ភាគ10 20 30%អីហ្នឹងអាហ្នឹងក៏ល្អដែរចឹងឲ្យតែយើងបានដឹងចឹងទៅយើងដឹងថារឿងមិនល្អហើយធម្មតារបស់សៅម៉ងស្មោកក្រោកដូចជាស្អីប្រឡាក់ខោអាវអីយើងចឹងប្រញាប់បោកប្រញាប់ជូតប្រញាប់បោះប្រញាប់លៀងអីអីចឹងទៅ គឺឲ្យតែបាន ដឹងចឹងយើងនឹងបាន ទៅជាមនុស្សល្អឡើងល្អឡើងដោយសារកល្យាណមិត្តនឹងឯងចឹងប៉ុន្តែ បើជាមួយនឹងអ្នកដែលមិនមានបំណងល្អ អ្នក ដែលមិនបានស្គាល់យើងណាគឺថាចូលចិត្តតែដឹងរឿងអីអីបំផ្លោងពាក្យសម្ដីអីពីណាពីណីអីមកអត់បានដឹងរឿងអីពិតប្រកបទេ ចូលចិត្តតែដូចថា និន្ទាខ្នំថ្នាំងចូលចិត្តតែរិះគន់អីអីចឹងទៅយកអធិស្ស្រ័យរបស់ខ្លួននឹងមកវិនិច្ឆ័យអីហើយអត់ដឹងរឿងច្បាស់អីអីនឹងទៅទៀតនឹងឯង ដូចថានោះយើងម្នាក់ម្នាក់វាមានអ្នកនៅចិត្តទៅវាមានអ្នកនៅចិត្តវាមានអ្នកនៅជុំវិញណាហើយអ្នកដែលនៅចិត្តនៅជុំវិញហ្នឹងគេជួយមើលគេជួយថែគេជួយថាគេជួយប្រាប់ហ្នឹងគេដឹងរឿងហើយឯងហ្នឹងនៅមួយមេឃមួយដីរំលងស្រុកអីណោះធ្វើដូចដឹងច្បាស់ណាស់អញ្ចឹង នឹងឯងមកថាមកវិនិច្ឆ័យអីអីនិន្ទាខ្នំខ្នាញ់រឿងអីអីចឹងទៅនឹងឯងដើម្បីថាឲ្យខ្លួនឯងនឹងក្រន់បើប្រកែដឹងប្រកែអីអានឹងពាក្យសម្ដីរបស់អ្នកទាំងអស់នឹងយើងកុំយកមកទុកដាក់ក្នុងខ្លួនឲ្យកើតទុកអីនឹងកុំកុំចេះទៅទទួលមកវាយើងចេះទទួលមកវានាំឲ្យយើងមួម៉ៅក្តៅក្រហាយទៅហ្នឹងឯងប៉ុន្តែយើងកុំកុំបរិសេធថា ជីវិតរបស់យើងវាវាកុំឲ្យវាមានរឿងទាំងអស់ហ្នឹងបើយើងបដិសេធអញ្ចឹងវានាំឲ្យយើងបន្ទុះតោះកើតទុកមិនសក់ចិត្តហើយហ្នឹងហើយយើងត្រូវដឹងថាជីវិតរបស់យើងដែលកើតមកហ្នឹងវាមានបញ្ញខណ្ឌវាត្រូវតែមានអវ័យវ័យធ្លាក់ចុះដូចផែនដីអញ្ចឹងវាមានរបស់ស្អាតមិនស្អាតធ្លាក់មកហើយផែនដីមានចេះទៅបន្ទុះតោះអីបណ្ណា ហ្នឹងឯងដូចទឹកអញ្ចឹងយើងធ្វើដូចទឹកអាហ្នឹងសិតតែវឹកហាត់អប់រំហ្នឹងយើងធ្វើដូចទឹកអញ្ចឹងហ្នឹងឯងទឹកហ្នឹងគេលាងរបស់ស្អាតមិនស្អាតអញ្ចឹងទៅហ្នឹងឯងហើយបានគេលាងរបស់មិនស្អាតហ្នឹងវាវាល្អហើយទឹកហ្នឹងវាមានប្រយោជន៍អញ្ចឹងហ្នឹងឯងអាហ្នឹងយើងត្រូវដឹងថាជីវិតរបស់យើងដូចដីអញ្ចឹងដូចទឹកអញ្ចឹងអ្វីអ្វីស្អាត មិនស្អាតតែងធ្លាក់ចុះជាធម្មតាហ្នឹងឯង ឬក៏ដូចភ្លើងអញ្ចឹងវាឆេះទៅចំរបស់ស្អាត មិនស្អាតខ្យល់អញ្ចឹងបក់ទៅត្រូវរបស់ស្អាត មិនស្អាតជាធម្មតាអញ្ចឹងយើងត្រូវវឹកហាត់អប់រំចិត្តរបស់យើងទាំងឲ្យដឹងថាចិត្តវាតែងតែទទួលអារម្មណ៍ល្អមិនល្អជាធម្មតាប៉ុន្តែយើងធ្វើដូចដំណាំអញ្ចឹងទៅដូចផ្កាអីនេះអញ្ចឹងផ្កាគេដាំហ្នឹង គេដាក់ជីអាជីហ្នឹងមិនស្អាតមិនល្អអាចមានក្លិនខ្មេះខ្មោះអីចឹងទៅអាហ្នឹងឯងប៉ុន្តែវាទៅជាឲ្យល្អផ្កាទៅវិញ ហ្នឹងឯងអញ្ចឹងវាមានអញ្ចឹងយ៉ាងណាមិញរឿងអីអីដែលចូលមកដល់ជីវិតរបស់យើងហ្នឹងកាលណាបើយើងមានយោនិសោមនិសការៈវាទៅជាទទួលការសិក្សាអំពីរឿងទាំងអស់ហ្នឹងវិញវាទៅជាល្អដោយការសិក្សាហ្នឹងដោយផ្កាល្អដោយសារត្រូវជីអញ្ចឹងឃើញណាហ្នឹងឯងវាមានរឿងអីដែលត្រូវទៅបន្ទោសជាមួយទៅទៅបន្ទុះទៅតោះជាមួយជីវាជីហ្នឹងវាអាចបានជាប្រយោជន៍អញ្ចឹងស្អីស្អីក៏អាចជាប្រយោជន៍ដល់យើងដែរបើយើងទទួលដល់យោនិសោមនិសការៈវាទៅជា មេរៀនសិក្សាវាទៅជាបទនាំឲ្យយើង ចេះដឹងការពិត នៅក្នុងលោកហ្នឹងអ្វីអ្វីដែលដែលកើតក្នុងលោកគេមានបច្ច័យត្រឹមត្រូវជារបស់ក្នុងលោកមិនមែនសម្រាប់ឲ្យយើងទៅបន្ទុះទេក៏មិនមែនសម្រាប់ឲ្យយើងចាប់យកដែរហើយយើងពេញចិត្តយើងចេះចាប់យកហ្នឹងតើអាហ្នឹងវាវាយ៉ាប់ហើយរបស់ក្នុងលោកវាដូចជាផ្លែឈើពុលអញ្ចឹងហ្នឹងឯងហើយយើងបរិភោគគ្រប់គ្រប់វាពុលហ្នឹងឯងអាហ្នឹងកុំឲ្យតែអង្គពួរ ល្អលលោងស្អាតអីចឹងទៅវាអាចពុលស្លាប់ចឹងទៅហ្នឹងហើយយើងត្រូវសិក្សាឲ្យដឹងអាហ្នឹងគឺចង់ដើម្បីឲ្យពុទ្ធបរិស័ទយើងកុំចេះតែស្និទ្ធស្នាលជាមួយនឹងអ្វីក្នុងលោកហើយក៏មិនចាំបាច់បន្ទុះតោះដែរនឹងឯងយើងគ្រាន់តែសិក្សាសិក្សាលោកនឹងឯងគឺមិនឲ្យចម្ពាក់វៈវិនទៅជាមួយនឹងអ្វីអ្វីក្នុងលោកនឹងអានេះឯងដែលយើងមានសេចក្តីសុខចម្រើនឡើងហើយ យ៉ាងទេអានេះនិយាយពីរឿងយើងទទួលគាត់ណាវាមានភ្នែកជាច្មោះអណ្ដាតកាយចិត្តនឹងសម្រាប់ទទួលរឿងពីខាងក្រៅអាមួយទៀតយើងត្រូវប្រយ័ត្នវាចាពាក្យសម្ដីគាត់ណានឹងឯងយើងត្រូវមានបញ្ញាហ្នឹងឯងគ្មាននរណាគេថាយើងគួរទេយើងមិននិយាយយោគេដឹងថាយើងចេះនិយាយបើនិយាយ ទៅវាមានប្រយោជន៍បានវាមានតម្លៃ នឹងឯងចឹងពាក្យសម្ដីត្រូវរៀនឲ្យមែនទេណាពុទ្ធបរិស័ទយើងហ្នឹងណាមិននិយាយអ្នកដែលអត់ស្ដាប់អត់គិតអត់ពិចារណាទេនិយាយពីយើង អ្នកស្ដាប់រឿយរឿយហើយហ្នឹងណាវាបាត់បង់ស្មារតីណាវាបាត់បង់ស្មារតីវាមិនអាចវាវាអត់អាចអាហាមខាត់ចិត្តចង់និយាយហ្នឹងណាវាហ្នឹងឯងវាអត់បាន គិតទេវាអត់បានគិតថាតើនិយាយទៅវាមានប្រយោជន៍ដែរឬទេ គឺពាក្យសម្ដីដែលចេញទៅហើយចូលជាជាគេវាដកនៅ ក្នុងការចងចាំរបស់អ្នកដតីយើងនិយាយរួចទៅភ្លេចបាត់ហើយហើយអ្នកដតីថ្នាំងថ្នាក់អអន់ចិត្តហើយរួចទៅយើងអត់ដឹងរឿងខ្លួនយើងទេគេថាអ្នកនេះមិនក៏ដូចបង្ើយបង្ើយដាក់អញអញ្ចឹងមកពីគេហ្នឹងវាមិនគេមាន អីគេបានអីអញ្ចឹងអីអីតែទៅជាថា គេចើងម៉ើងឆ្មាំងឆ្មៃអីអញ្ចឹងទៅវិញទៅគេមានគ្នាគេអីចេះអញ្ចោះអីអីអញ្ចឹងទៅ ហ្នឹងឯងគឺយើងភ្លេចខ្លួនយើងបាត់ហើយយើងនិយាយអត់បានគិតនិយាយបង្ហើទៅនិយាយលេងទៅនិយាយសើចទៅអីទៅប៉ុន្តែជាមួយមនុស្សខ្លះមិនអីទេប៉ុន្តែមនុស្សខ្លះទៀតនោះគឺដូចកាប់ថ្មចំណាំអញ្ចឹងទៀតគឺគេចាំមកជីវិតគេអញ្ចឹងហ្មងណាអីអាចាំអញ្ចឹងអញ្ចឹងមានល្អអីចាំចាំឲ្យស្អប់ចាំឲ្យខឹងចាំឲ្យគុំវាអត់ល្អទេ ប៉ុន្តែវាមានអញ្ចឹងទៀតវាមានចោលបានអញ្ចឹងហ្នឹងឯងវាស្ថិតនៅក្នុងការចងចាំអ្នករតីរួចទៅវាវាបែកទៀតវាបែកអាមិត្តភាពហ្នឹងឯងមិត្តភាពមានប្រយោជន៍ទៀតមិត្តភាពហ្នឹងឯងយ៉ាងហោចណាស់ក៏យើងឃើញគ្នាហើយមិនកើតអកុសលដែរមិនកើតទោសៈដែរតែកាលណាយើងមានការបន្ទុះទាស់ដល់គ្នា ឃើញគ្នាកើតតោសៈកើតសេចក្តីទុកកើតការលំបាកធ្វើបាបតែខ្លួនឯងដូច្នេះទោះជាយើងមិនមែនមិត្តស្និទ្ធស្នាលអីក៏ដោយតែកុំឲ្យដល់ថ្នាក់បន្ទុះកុំឲ្យដល់ថ្នាក់ឃើញគ្នាកើតអកុសលហ្នឹងឯងគ្រាន់តែថាវាមិនបានចិត្តស្និទ្ធវាមិនបានដើរវាមិនបានអង្គុយជាមួយគ្នាអីមែនប៉ុន្តែថាជួបគ្នាក៏ធម្មតានៃចិត្តអញ្ចឹងទៅ ត្រូវធ្វើអីក៏ធ្វើទៅត្រូវនិយាយអីក៏និយាយទៅវាវាមិនបានឃើញគ្នាទៅឆ្នាំងថ្នាក់នឹកឃើញដល់រឿងដែលត្រូវកើតទុកដែលត្រូវស្អប់អីអីទៅនោះទេកុំកុំឲ្យសាងសត្រូវសម្រាប់ជីវិតតែតែតែកន្លះអ្នកនោះយើងយកអស់តិចទៅតិចតួចអីក៏ច្រើនដែរចឹងនឹងឯងតែបើមិត្តវិញច្រើន បណ្ណាក៏ច្រើនទៅនឹងឯងគឺសំខាន់យើងអប់រំមេត្តាចិត្ត មេត្តាចិត្តនឹងឯងដែលឲ្យសេចក្តីសុខក្នុងជីវិតយើងគ្រប់អរិយាបថទោះជាយើងនៅម្នាក់ឯងក៏មានសេចក្តីសុខដោយមេត្តាចិត្តនឹងហើយដើម្បីឲ្យរួចផុតពីโลกនេះគឺដោយមេត្តាចិត្តនឹងឯងមេត្តាអត់ជំពាក់វៈវិនទេណាចឹងមិនដូចលោភៈអេលោភៈការចូលទៅរកការហួងហែងវាជំពាក់វៈវិនតែបើដោយអំណាចនៃមេត្តាចិត្ត គឺថាអត់ជំពាក់វៈវិននេះដែរផុតហ្មងជាធัวព្រំទៀតផុតពីកាមាវិចរៈទៅដល់មហកតៈទៀតដោយអំណាចនៃមេត្តាហើយ ជា បាតនៃលោកុត្តរៈទៀតនឹងឯងអញ្ចឹងដើម្បីសេចក្តីសុខនឹងចម្រើនឡើងចម្រើនឡើងទី1យើងកាត់បន្ថយអាការជំពាក់វៈវិនជាមួយអ្នកដតីព្រោះសត្វលោកយើងកើតទុកច្រើនណាស់ជាមួយនឹងរឿងអ្នកដតីហ្នឹងអញ្ចឹងវាត្រូវអាស្រ័យមួយកម្មសិកតាញាណហើយនឹងពីរយថាភូតញ្ញាណ ហ្នឹងហើយមួយទៀតគឺយើងកុំចេះតែទទួលពាក្យសម្ដីអ្នកដតីដែលគេអត់មានបំណងល្អអីជាមួយយើងនឹងយកមកទុកដាក់អីគេនិយាយអីក៏និយាយទៅរួចទៅផុតទៅគេនិយាយឲ្យតែបានក្រាន់បើរបស់គេទេយើងទទួលយកមកទៅអីពាក្យសម្ដីលេះលោះរបស់អ្នកដតីនឹងយើងទទួលយកមកទម្លាយសេចក្តីសុខក្នុងជីវិតយើងទៅអីហើយក៏យើងគ្មានសិទ្ធអីទៅបិទមាត់គេដែរតែយើងមានសិទ្ធមិនទទួលយកមកកើតទុកខ្លួនយើងយើងមានសិទ្ធថែរក្សាចិត្តរបស់យើង យើងអត់មានសិទ្ធិទៅបិទមាត់គេមែនតែ យើងមានសិទ្ធិថែសារចិត្តយើងគណាអាហ្នឹងឲ្យយើងមានសិទ្ធិខ្លួនយើងផងយើងអត់មានសិទ្ធិទៅបិទមាត់គេមែនតែយើងមានសិទ្ធិដើម្បីមិនទទួលយក អាកប្បកិរិយាពាក្យសម្ដីចរិយាមារយាទរបស់អ្នករតីហ្នឹងមកឲ្យឈឺក្បាលវិលមុខយកមករែកពុនលីសែងឲ្យធ្ងន់អីរឿងរបស់អ្នករតីកិលេសរបស់អ្នករតីចេះតែជូនយកមកអធិស្ស្រ័យរបស់គេយើង សិក្សារៀនសូត្រស្ដាប់ពធ20 30ឆ្នាំអីហ្នឹងគាត់មិនទាំងមានសទ្ធាក្នុងបត្រៃសរណគមផងហ្នឹងហើយយើងចេះតែទទួលកិលេសគេមកគឺអាហ្នឹងវារឿងល្ងងរបស់យើងទេ ទៅទទួលកិលេសគេយកមករែកពុនលីសែងឲ្យឈឺក្បាលវិលមុខខ្លួនឯងហ្នឹងទុកឲ្យអ្នករតីចឹងទៅចិត្តចេតសិករូបរបស់អ្នករតីហ្នឹងឯងយើងចូលឲ្យដល់បរមត្តធัวទៅគឺវាជារឿងទោសរបស់វត្តដាក់ មួយអង្គមួយអង្គម្នាក់ម្នាក់ខ្សែនៃវត្តដាក់នឹងវាអត់មានរឿងអី ដែលយើងត្រូវទទួលយកមកឲ្យកើតទុកទេនឹងឯងអាហ្នឹងគឺយើងត្រូវមានប្រាជ្ញាទាំងក្នុងការថែរក្សា ជីវិតរបស់យើងនឹងគឺបញ្ញាជីវឹងជីវិតមកសេដ្ឋังទាំងជីវិតនៃបុគ្គលណាដែលរស់នៅប្រកបដោយបញ្ញាហ្នឹងហើយដែលព្រះពុទ្ធអង្គទ្រង់សម្ដែងថាជីវិតប្រសើរអញ្ចឹងយើងប្រតិបត្តិមើលមើលមើលឲ្យមានបញ្ញាយល់ដឹងតាមសេចក្តីនៃពធមើលជីវិតនឹងបានប្រសើរឡើងហើយ យើងចេះតែទទួលយក ក្តីសៅមងពីអ្នកអតីមកស្អីវាយើងទទួលយកមកធ្វើជីអាហ្នឹងល្អទៅវិញហ្នឹងឯងហើយនឹងត្រូវប្រយ័ត្នឲ្យមែនទែនណា បងប្អូនកូនចៅមុននឹងនិយាយ គឺត្រូវត្រូវមាន ស្មារតីហ្នឹងឯងឥតប្រយោជន៍ចឹងទៅនិយាយទៅបានតែអ្នកអតីដូចថាយើង យើងវាដូចចង់ក្រាន់បើខ្លួនយើងយើងភ្លេចពិចារណាកិលេសរបស់យើងដែលយើងត្រូវព្យាយាមកម្ចាត់បងបាបនៅក្នុងចិត្តរបស់យើង យើងនិយាយដូចយើងក្រាន់បើដូចយើងអត់មានកិលេសក្នុងខ្លួនអញ្ចឹងនិយាយស្ដីនិយាយថាឲ្យអ្នកដទៃហ្នឹងអញ្ចឹងទៅយើងយើងគិតមើលតែយើងនិយាយទៅអ្នកដទៃហ្នឹងថ្នាំងថ្នាក់យើងត្រូវចាំចាំឲ្យច្បាស់ថាក្នុងโลกនេះ កម្រមានអ្នកណាពេញចិត្តនឹងពាក្យបន្ទោសរបស់យើងណាស់ ត្រូវត្រូវចាប់កន្លែងហ្នឹងឲ្យបានណាហ្នឹងឯងបើយើងជាកល្យាណមិត្តនិយាយទៅក្នុងបំណងល្អអ្នកដតីទទួលមិនតាន់បានក៏ហេតុទៅចុះប៉ុន្តែយើងសប្បាយចិត្តនឹងយើងបាននិយាយព្រោះយើងនិយាយក្នុងបំណងល្អមែនមែនត្រូវគិតឲ្យបាន10ដង20ដងណាណាយើងនិយាយក្នុងបំណងល្អមែនមែន ហើយយើងក៏មិនមែនចេះតែនិយាយតែរឿងបន្ទោសតែមួយមុខហ្នឹងទេរឿងល្អយើងនិយាយមកសន្ធឹកឯតែរឿងល្អយើងនិយាយល្អព្រោះក្នុងនាមជាកល្យាណមិត្តគឺយើងចេះឲ្យកម្លាំងចិត្តដល់អ្នកដទៃដែរយើងធ្វើអីបំណងអីអីយើងយើងឲ្យអីយើងជួយអីដល់អ្នកដទៃហ្នឹងគឺសំដែង បំណងល្អរបស់យើងហើយ គង់តែអ្នកដតីនឹងដឹងទេដឹងថាយើងបំណងល្អទេមិនមែនចង់ឲ្យយើងអាក្រក់ទេមិនមែនចេះតែស្ដីថាចង់បង្អាប់យើងចង់បន្លិចយើងចង់បង្ហិនបង្ហោចយើងទេពាក្យសម្ដីនឹងអញ្ចឹងអ្នកដតីគង់តែយល់ទេតែភ្លាមភ្លាមអាចតោះចិត្តមែនប៉ុន្តែទីបំផុតនឹងអាចថាអរគុណយើងថ្ងៃក្រោយអីទៅក៏បានដែរចឹងអញ្ចឹងគឺសូមឲ្យពុទ្ធបរិស័ទយើង មុននិយាយទៅរកគ្នានោះគឺត្រូវត្រូវគិតណា និយាយទៅឲ្យមានជាមិត្តភាពឲ្យសบายចិត្តដោយមេត្តាចិត្តដើម្បីឲ្យអ្នកដទៃសบายចិត្តសំបីយើងនិយាយពីតលេគង្គានិយាយពីមេឃពីដីបាសាបាសីអីក៏ដោយមិនមែនសុទ្ធតែតិរិឆានកថាមិនមែនសុទ្ធតែសំផបលាបៈអេយើងត្រូវមើលចិត្តយើងយើងនិយាយដោយមេត្តាដើម្បីឲ្យអ្នកដែលនៅជុំវិញខ្លួនហ្នឹងគឺថាមានមេត្តាចិត្តសบายចិត្តកើតឡើងជួនកាលយើងអត់និយាយអីសោះ ណាយើងអត់និយាយសោះគេអាចចង្អៀតចង្អល់ចិត្តដែរមិនដឹងយើងតោះអីថ្នាំងថ្នាក់អីចឹងណាដូច្នេះដើម្បីឲ្យបរិយាកាសហ្នឹងប្រព្រឹត្តទៅដោយសេចក្តីសុខការរីករាយសប្បាយចិត្តចឹងទៅគឺយើងនិយាយទៅនិយាយដោយមេត្តាចិត្តគឺជាកុសលជាប្រយោជន៍ហើយចឹងសូមអនុមោទនីចឹងបណ្ដឹងបានបង្ដិតប្រម៉ែប្រមូលសេចក្តីនៃពធចឹង សូមក្រាបថ្វាយបង្គំនមស្ការលោកម្ចាស់ព្រះបញ្ញាបច្ចោតោទាំងដោយសេចក្តីគោរពកោតក្រែងសូមក្រាបថ្វាយបង្គំព្រះលោកគ្រូកបណ្ឌិតជាម្ចាស់ដែលលោកប្រឹងប្រែងប្រកាសនៅគុណគឺសេចក្តីល្អនៅក្នុងព្រះធម៌ដែលព្រះដ៏មានប្រភេទត្រង់ប្រកាសសម្ដែងហើយចឹងព្រះអង្គត្រង់សម្ដែងព្រះធម៌នេះគឺមិនឲ្យសត្វលោកភ័យខ្លាចទេមិនឲ្យភ័យដោយសាររាជភ័យទេបើភ័យភ័យដោយញៀនភ័យ សារជភ័យហ្នឹងมันកើតការទេបើញៀនភ័យអានឹងបានជាភ័យដោយសារញៀនមិនមែនភ័យខ្លាចអីរន្ធត់ញាប់ញយតែញៀនញៀនហ្នឹងបានន័យថាដឹងភ័យក្នុងការសង្វេគសង្វេគថាបនត្រូវតែធ្វើទៀនណាគូឲ្យបនគូធ្វើទៀនគូឲ្យកាមគុណកំបណ្ដោយកម្មស្ដាយក្រៅកំធ្វើសូមគោរពពោះលោកគ្រូណា ធម្មជាសម្បូរបនដែលដឹកនាំកម្មវិធីនិងគ្រប់ញាតិញោមពុទ្ធបរិស័ទម្ចាស់ទានប្រធានតាមបនហើយនឹងញាតិញោមទាំងក្នុងទីនេះក្តីទាំងនៅខាងក្រៅក្តីអាមេរិកកាំងអូស្ត្រាលីដែលបានស្ដាប់ពធនឹងនៅក្នុងទឹកដីខេត្តបាត់ដំបងក្តីទាំងណា នឹងខ្ញុំគណៈបានក៏ចាប់អារម្មណ៍ចំណុចមួយដែលលោកគ្រូជាម្ចាស់រដ្ឋនីមកតាកតងនៅក្នុងប្រណីងខុចុត្តរា ដែលបានប្រកាសគុណព្រះដ៏មានប្រភេទវត្តតាំងហេតាំងវត្តមរហតេតមេសតាំងជាដើមនឹងតែព្រះដ៏មានប្រភេទព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងហើយនៅក្នុងអតិវត្តកៈបីដកយើង53មួយក្បាលហ្នឹងគឺពនាងខុចុត្តរាសម្ដែងទាំងអស់ទាំង មានឯកនិបាតអីជាដើមបន្តបន្តទៅ ហើយនៅក្នុងបញ្ញសោតដែលលោកគ្រូអគ្គមនិតជាម្ចាស់បាន ផ្ដើមហ្នឹងព្រះអង្គព្រះនាងក៏បានប្រកាសហើយព្រះអមេរភិកទ្រង់ត្រាស់សម្ដែងទាំងមេភិកវេបញ្ញាណੰងភយថៈសុខសេតាំងភិកវេអធិវចនੰងអថាសៈកន្តសៈបយសៈមនេបស្សៈយតិទាំងបញ្ញានិក ហ្នឹងគឺជាដើមច្រើនប៉ុន្តែមិនរតនាបាលីទាំងអស់ទេព្រោះអត់ចាំចាំបានប៉ុណ្ណឹងណាគឺព្រះអង្គទ្រង់ប្រកាសសម្ដែងធម្មនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំខ្លាចបន់ភយដ្ឋៈហ្នឹងគឺភ័យខ្លាចឯមេមេហ្នឹងអត់រោទេមេហ្នឹងកុំប្រែថាកុំអ្នកទាំងឡាយហ្នឹងកុំខ្លាចបន់ព្រោះបន់នេះជាឈ្មោះនៃសេចក្តីសុខ សុខាសេតាំងទៅអធិវចនាំងហ្នឹងគឺថាអ្នកវិខោទាំងឡាយព្រោះបន់នេះជាឈ្មោះនៃសេចក្តីសុខសុខោបញ្ញាសអូចយោការសន្សំបន់នាំឲ្យបាននៅសេចក្តីសុខអញ្ចឹងការសន្សំបន់នេះគឺសន្សំសេចក្តីសុខនឹងឯងបន់ជាឈ្មោះនៃសេចក្តីសុខញាតិញោមស្ដាប់បន់ជាឈ្មោះនៃសេចក្តីសុខអញ្ចឹងញាតិញោមដែលធ្វើបន់គឺសន្សំសេចក្តីសុខហ្នឹងមិនមែនទៅអីបន់ផ្សេងសុខផ្សេងទេពេលដែលសុខហ្នឹងធ្វើទានហ្នឹងរក្សាសិលហ្នឹង ណាសង្រួមអីហ្នឹងគឺថាក្នុងប៉ុនហ្នឹងគឺសក្តីសុខនឹងឯងទាំងអញ្ចឹងគឺជាទីអថាសៈជាទីប្រាថ្នាហើយកានតាសៈជាទីណាត្រេកអរជាទីរីករាយបយសៈជាទីស្រឡាញ់មនេបាសៈជាទីគាប់ចិត្តញាតិញោមប្រែសម្រួលតាមនឹងទៅ ជាទីប្រាថ្នាយ៉ាងណាគឺយ៉ាងណាក៏ត្រូវការអារម្មណ៍ជាទីប្រាថ្នា ជាទីរីករាយរូបសម្លេងខ្លួនរស់ផតតពៈដែលជាទីប្រាថ្នាដែលឃើញព្រឹកឡើងបើកភ្នែកឃើញឮសម្លេងនេះគឺថាដែលល្អល្អដែលជាទីប្រាថ្នាសុទ្ធតែជាផលរបស់បុណ្យហើយមិនមែនយើងចង់ឃើញរូបជាទីប្រាថ្នាបានហើយមិនចង់ឃើញរូបណាមិនជាទីប្រាថ្នាឲ្យបានអត់ទេគឺថាស្រេច ហើយតែប៉ុននឹងចាត់ចែងចឹងចាត់ចែងមកចឹងទៅដំណើរជីវិតនឹងគឺថាប្រព្រឹត្តទៅអញ្ចឹងអញ្ចឹងគឺថាព្រះអង្គបានប្រាស់សម្ដែងហើយគឺថាជាទីរីករាយជាទីស្រឡាញ់ជាទីកត់ចិត្តអ្នកណាមិនចង់បានសេចក្តីសុខទាំងគ្រាន់តែផ្អើលពិភពលោកនឹងម្នាក់ម្នាក់នឹងគឺថាភ្នែកនៅថ្ងាស់ណាវាមិននៅតាមភ្នែកទេភ្នែកនៅថ្ងាស់ណាទាំងណាមកលមុំនឹងគឺថាត្រូវភ័យទៅរំភើបត្រូវញាប់ញ័រព្រះអង្គទ្រង់ប្រកាសថាកំភៃ កំភៃគឺថាកំភៃយើងបំពេញតែបន់ទៅថ្ងៃភ័យហ្នឹងគឺពីរយ៉ាងមួយសារជភ័យសារជភ័យហ្នឹងឯងដែលថាព្រះអង្គសម្ដែងថាកុំឲ្យកុំឲ្យភ័យគឺភ័យខ្លាចអស់លុយភ័យខ្លាចលំបាកភ័យខ្លាចវេទនាភ័យខ្លាចនេះភ័យខ្លាចនោះហើយទៅណារូងភ្នំក៏ដោយបាតសមុទ្រក៏ដោយលើមេឃក៏ដោយ ទៅណាក៏បំផុតពីស្លាប់ដែរណាព្រះអង្គប្រនាងចាឡានោះបានប្រកាសហើយតើណាគឺអាការកើតអីវានាំឲ្យស្លាប់ជាតិតសៈមរណង្ហោតិហ្នឹងណា គឺថាវាវាវាប្រព្រឹត្តទៅអញ្ចឹងឯងលទ្ធិមច្ចុសនាកមោការមិនមកនេះមច្ចុនោះវាអត់មានទេហើយបានព្រះអង្គប្រកាសប្រកាសថាចុងក្រោយនោះគឺថាដែលប៉ុនប៉ុនហ្នឹងគឺថាណាដែលថាប៉ុនប៉ុនហ្នឹងណាប៉ុនប៉ុនដែលថាត្រូវបំពេញប៉ុនហ្នឹងគឺថាត្រូវអ្នកទាំងឡាយក៏បីបញ្ញាមេវៈសោសក្ខយៈអ្នកទាំងឡាយហ្នឹងក៏បីសិក្សាសិក្សានៅប៉ុនហ្នឹង យៈតទាំងសខត្រៈយ៉ាងហ្នឹងគឺថាបនវានាំឲ្យមានការសុខិន្ទ្រីហ្នឹងមាននៅសេចក្តីសុខសុខិន្ទ្រីហ្នឹងវាជាសុខវេទនាវាជាអិន្ទ្រីអិន្ទ្រីនៅវេទនាវាមានអិន្ទ្រីរហូតដល់5មានសុខិន្ទ្រីទុក្ខិន្ទ្រីសមនសិន្ទ្រីទោមនសិន្ទ្រីឧបេខិន្ទ្រីនេះព្រះអង្គសម្ដែងពីសុខិន្ទ្រីហ្នឹង ចឹងដំណើរហ្នឹងបន3យ៉ាងនេះដែលញាតិញោមបានធ្វើហ្នឹងគឺថាចឹងបានធ្វើទៀនមុននឹងធ្វើទៀនធ្វើទៀននេះហ្នឹងមុននឹងវេហ្នឹងត្រូវសមាទានសិលត្រូវស្ដាប់ប្រធោចម្រើន ចិត្តស្ងប់នឹងឯងគឺទៀនណញ្ចៈសមៈចរិយញ្ចៈមេតៈចិត្តញ្ចៈភាវយេអេតេធម្មាភាវយត្វាណាតយោសុខៈសមតិយេណាអភិបច្ឆੰសុខੰលោកੰបនិតោឧបបច្ចតិ នៅក្នុង3.53នោះទំព័រ21ចឹងញាតិញោមបើកមើលទៅឃើញ21ក្លេកគ្នា22ព្រោះយើងមាន3ដកតាមជាប់រហូតហ្នឹងកូនចាស់ក្នុងថងយាមហ្នឹង3ដក3 4តួណានៅក្នុង iPad តែមួយហ្នឹងគឺថាលោកសម្បោបនហ្នឹងអញ្ចឹងនៅក្នុងតែ iPhone មួយហ្នឹង3ដកមកទាំងអស់ថាកថាដីកាអីហ្នឹងមកទាំងអស់ទាំងភាសាថៃភាសាខ្មែរណាមកទាំងអស់ហើយចុចតែម្រាមដៃមួយទៅមើលឃើញទាំងអស់ ណាបើមិនចង់ចុចទេអត់ឃើញដែរណាណាអញ្ចឹងមើលទៅឃើញក្នុងហ្នឹងព្រះអង្គសំដែងល្អិតល្អន់គឺថាបានសេចក្តីសុខដោយសារការធ្វើទាននឹងមួយ ដោយការរសាសិលនឹងមួយដោយការអប់រំចម្រើននៅមេត្តានេះមេត្តាហ្នឹងបើក្នុងព្រះថាលោកបញ្យល់ថាចូលដល់ឈានសមាបត្តិហើយងานមេត្តានៅក្នុងពាក្យរេព្រះអង្គសម្ដែងទានណាញ់ទានណាស័កតៈមាស័កសញ្ញមាស័កទានណាស័កហ្នឹងគឺធ្វើទាននឹងឯងហើយតៈមាស័ក តិមេសៈនឹងគឺការអប់រំ ទូលមានខ្លួន ទូលមានគឺស្ដាប់ធัวនឹងឯងចឹងស្ដាប់ធัวឲ្យវឹកហាត់អប់រំចិត្តទៅចង់បានកម្លាំងកាយត្រូវហាត់ប្រាណឲ្យបានមែនពិតចង់បានកម្លាំងកាយហាត់ប្រាណទៅដើរទៅអីទៅយើងលើកនេះលើកនោះទៅធាក់កង់ធាក់អីខ្លះទៅណាធ្វើម៉េចគឺថាឲ្យវាបែកញើសមកឲ្យវាមានតសៃវារត់អីស្រួលបួលមកយើងបរិភោគអាហារអីបរិភោគតែវាត្រូវមូលបំងមកឲ្យវាមានដំណើរនៃចលនាហ្នឹង ហើយរោគហ្នឹងក៏វាចូលម្ចោះដែរអាផ្ដាសាយមុំមុំចូលម្ចោះទេមើលឃើញពួកកីឡាកាសមានវាប៉ិនប៉ណ្ណាណីមានអីចូលណាដាក់មកកៅអីធ្វើមិនដឹងផងហ្នឹងយើងដាក់មកកៅអីត្រង់ជើងបាទហ្នឹងណាមានពិបាកអីហើយមួយទៀតគឺព្រះអង្គសម្ដែងអំពីសញ្ញមស្សៈនេះគឺការទូលមាន កាយនិងវាចា បានដល់សិលនឹងឯងបានដល់សិលហ្នឹងគឺត្រូវរក្សាសិលហើយបានຫມត់ចត់ត្រឹមត្រូវ ការធ្វើទានហ្នឹងអញ្ចឹងគឺការចង់បានកម្លាំងកាយត្រូវហាត់បានឲ្យបានមែនពិតចង់បានកម្លាំងចិត្តត្រូវវឹកហាត់ឲ្យចិត្តស្ងៀមស្ងប់ធ្វើម៉េចឲ្យស្ងៀមស្ងប់ឲ្យស្ងៀមស្ងប់ហ្នឹងមិនចេះតែបានទេព្រោះតើតែញាតិញោមមានប៉ុននឹងជាទីពឹងទេមានប៉ុននឹងយើងថាឥឡូវនឹងស្លាប់ថ្ងៃណាថ្ងៃហ្នឹងទៅបើបានធ្វើប៉ុនហើយហ្នឹងបាទស្អីព្រោះជីវិតនេះវាមិនចប់ត្រឹមស្លាប់ហ្នឹងវាត្រូវបន្តទៅទៀតឲ្យតែយើងមានពុទ្ធានសតិធម្មសតិសង្ឃេសតិ តថាគតពុទ្ធិសធាជឿជាក់ច្បាស់ទៅយើងសង្ឃឹមបនសង្ឃឹមបននឹងឯងព្រោះជីវិតយ៉ាងណាមិនដាក់ចោលនោះអញ្ចឹងយើងសង្ឃឹមបនអញ្ចឹងទៅវាមានលំនឹងចិត្តលំនឹងចិត្តភ័យខ្លាចវាមិនសូវមានបានបើអត់មានអីព្រោះធ្វើតែភ័យរត់ចុះរត់ឡើងអាចុះមកផ្សារក៏មិនហ៊ានអាចុះទៅមានអញ្ចឹងវាចាក់សោក្នុងហេតុហ្នឹងដាក់កូនមួយហេតុមួយទៅចាក់សោបើហើយមិនបាច់ស៊ីបាយមិនទេនៅក្នុងនឹងមកកន្លែងលោចូលណាបិទ ផ្លាស្ទិកទៀតទៅចកច្រកថងបណ្ដោយទៅមើលបាទឥឡូវទៅណាទេមិនដឹងទៅណាមកណាទេកដាលអាកាសអញ្ចឹងយើងគិតមើលដល់ពិចារណាទៅបើវាទាំងអស់តែគ្នាអញ្ចឹងតើវាគួរវាមិនគួរភ័យមកពិចារណាទៅវាមិនគួរអីរឿងត្រូវភ័យផងទេចឹងព្រោះរឿងនោះវាជារឿងវិបាករបស់កម្មសត្វលោកវាក្នុងភពផែនដីវាអាចទទួលផលវិបាកអញ្ចឹងតែមកម្ដងមកគ្រាទៅអស់ប្រមាណក៏ប៉ុណ្ណឹងទៅ ដោយមហឹកមុនអីចំនួនប្រហែលឆ្នាំមុនស៊ូណាមីអីយើងទៅដឹងរំជួយផែនដី ទឹកសមុទ្រអីយ៉ាងណាយ៉ាងណាក្នុងរឿងក្នុងโลกនេះវាប្រព្រឹត្តទៅអញ្ចឹងអញ្ចឹងយើង មានបនហើយធ្វើទៀនទៅរសាសិលទៅអប់រំចម្រើនភេវនីបានចិត្តស្ងប់អីអញ្ចឹងទៅនេះខ្ញុំបណ្ដាញបានក៏ចូលរួមមីលក្រូជាម្ចាស់ប្រមាណជាណា10នាទីល្មមសំគួរណានឹងសូមអនុមោទនា ចឹងសរុបប្រាក់បូជាប្រធោទេសនាពុទ្ធបរិស័ទបូជាប្រធោ960000រៀលសរុបទាំងអស់បាន300ណា50000រៀលចឹងជាង3លាន35000រៀលសូមអនុមោទនាបានចូលរួមក្នុងការកសាងកត់ធំទាំងអស់ប្រហែលប្រមាណចឹងច្រើនចឹងកត់នឹងអស់ប្រមាណតើណា 120,000ដុល្លារចឹងដែរចឹងបាន ប្រាក់បុជាពធ370,000 307ហ្នឹងហើយចឹងបងប្អូនឯងថែមថែម1លានហ្មងហ្នឹងហើយបានជាបុណ្យកុសលច្រើន គេគុណចាស់អង្គព្រះសញ្ញាចុតោគុណចាស់គ្រប់ព្រះអង្គទាំងអស់ក្នុង ទីចិត្តទីឆ្ងាយដែលបានជ្រាបជាដំណឹងត្រូវបាន ណាជ្រះថ្លាត្រេកអរអីទៅនឹងយ៉ាងណាតាមមហាប្រតិគុណចាស់គ្រប់ព្រះអង្គពុទ្ធបរិស័ទបងប្អូនកូនចៅហ្នឹងហើយយើងមានវិបត្តិអីនៅក្នុងជីវិតភពលោកអីហ្នឹងយ៉ាងម៉េចយើងត្រូវទទួលជាការដាស់តឿនទៅណាហ្នឹងឯងកាមសុខនេះតែយើងវង្វេងទៅដឹកនាំឲ្យយើង ជាប់ចម្ពាក់វិវកនៅក្នុងភពនឹងឯងគេទៅនិព្វានអស់ចឹងទៅផុតពីពុទ្ធសាសនាទៅនៅដោយអំណាចនៃកិលេសជាក់ស្ដែងទេណាកិលេសទៅជាប់ចម្ពាក់ហ្នឹងហ្នឹងឯងវាមិនអស់ទៅដោយសារស្លាប់ទេត្រូវឲ្យច្បាស់អញ្ចឹងវាត្រូវជាបច្ច័យបង្កឲ្យមានបដិសន្ធិនឹងឯងជីវិតហ្នឹងវាត្រូវមានសេចក្តីស្លាប់ហ្នឹងសម្រាប់ដោភពជាតិកំណើតអញ្ចឹងវាជាធម្មជាតិនៃជីវិត phần à បើមានតែមជាទេព្រះពុទ្ធព្រះអង្គមិនចាំបាច់ត្រាស់ដឹងអីទេអត់មានចាំបាច់មកដោះស្រាយអីគ្រាន់តែមជាតិមជាតិនឹងចឹងទេប៉ុន្តែព្រះអង្គទ្រង់ត្រាស់ដឹង ជាព្រះពុទ្ធនឹងគឺដោយសារវាមានទីក្តីទុកប្រចាំវត្តដាក់ហើយព្រះអង្គត្រាស់ដឹងជាព្រះពុទ្ធនឹងទ្រង់ពនាមសត្ថាទេវមនុស្សសានាំងព្រះអង្គជាគ្រូលើអស់មនុស្សទេវតាដឹកនាំមនុស្សនិងទេវតានឹងឲ្យបានរួចផុតចាកទុកហើយបើតាមតែមនុស្សនិងទេវតានឹងវាមិនជាទុកអីប្រ បានដូចជាអបាយភូមិទេហើយបើមានត្រឹមតែមួយជាតិមនុស្សឬទេវតាហ្នឹងទុកឲ្យគេស្លាប់តាមធម្មតាទៅហើយបញ្ចប់ត្រឹមស្លាប់ហ្នឹងទៅប៉ុន្តែវាអត់មានអញ្ចឹងចាវារឿងកិលេសភ័យនៅក្នុងជីវិតហ្នឹងគឺថាថ្ងៃខែឆ្នាំកន្លងទៅភ័យនឹងមកដល់ យ៉ាងណាយ៉ាងណាអ្វីក៏ចិត្តតែកើតឡើងបានដែរចឹងយើងមើលតែរឿងមេរោគអីអីទាំងអស់ហ្នឹងវាអាចកើតឡើងបានវាទាក់ទងនឹងរឿងជីវិតរបស់យើងហ្នឹងជារឿងវត្តដាក់ហ្នឹងវាអត់មានរឿងអីផុតពីរឿងជីវិតរឿងវត្តដាក់នេះទេអញ្ចឹងក្នុងជីវិតយើងស្អីក៏អាចមានបានដែរតែវាតេតួងទៅនឹងកម្ម ជាបច្ច័យបើកុសលកម្មជាបុណ្យទៅវានាំឲ្យមានអារម្មណ៍ល្អដោយសារកុសលវិបាក ហើយវាអាចឲ្យយើងសប្បាយចិត្តតន់ពេលវេលាដែលយើង បានបំពេញបុណ្យកុសលនឹងទៅទៀតបុណ្យនឹងលមុំឲ្យយើងមានហេតុផលបញ្ជាក់ថាត្រូវតែព្យាយាមបំពេញតទៅទៀត ពីព្រមបុណ្យនាំឲ្យមានសេចក្តីសុខតាមផ្លូវចិត្តនេះឯងចឹងចិត្តជាបុណ្យកុសលហ្នឹងគឺមានសេចក្តីសុខសប្បាយឲ្យទីយើងអប់រំចម្រើនទៅហើយបានបត្រៃបីដកមកសិក្សាប្រតិបត្តិទៅធ្វើឲ្យយើងកាន់តែយល់ដឹងអំពីហេតុនៃសេចក្តីសុខហើយយើងអប់រំហេតុនៃសេចក្តីសុខហ្នឹងចម្រើនតទៅទៀតរហូតដល់យើង បានដឹងថាសេចក្តីសុខនៅក្នុងចិត្តរបស់យើងនេះឯងចឹងដល់ទៅមានបញ្ញាបានដឹងចឹងទៅវាអត់ខ្វាយខ្វល់រវល់ជាមួយនឹងរឿង រឿងខាងក្រៅទេដោយសារយើងដឹងមកដល់កម្រិតថារឿងខាងក្រៅទាំងអស់ត្រឹមតែជាអារម្មណ៍របស់វិថីចិត្តទេនេះដែលយើងកំពុងដឹងរឿងហ្នឹងគឺវិថីចិត្តណាកុំឲ្យចេះតែវង្វេង ទៅក្នុងរឿងកុំឲ្យចេះតែវិនិច្ឆ័យទៅក្នុងរឿងយ៉ាងនេះយ៉ាងនេះយ៉ាងនេះត្រូវត្រូវមករលឹកដឹងថាអ្វីដែលដឹងរឿងហ្នឹងតើយើងឬក៏គ្រាន់តែជាមโนទ្វេរវិថីឲ្យច្បាស់កន្លែងហ្នឹងទៅដល់ទៅវាត្រឹមតែមโนទ្វេរវិថី នេះគឺថាចំណេញសបើម៉ាស់ដែលពុទ្ធបរិស័ទយើងទាំងអត់ចាំបាច់បានអ្វីអ្វី នៅក្នុងលោកនឹងគឺថាវាត្រូវលះកាត់នៅចំណង់តណ្ហាទាំងពីព្រោះអ្វីអ្វីទាំងអស់ហ្នឹងទោះជាកក្រឹកកក្រែងធំធេងប៉ុណ្ណាមហាសិទ្ធិមានភ្នំមាសភ្នំប្រាក់ក៏ត្រឹមតែវិថីចិត្តដឹងភ្នំមាសភ្នំប្រាក់ហ្នឹងមានតួលោកសិទ្ធិឯណាបាន ដឹងមើលមើលខំប្រឹងរួមជីវិតខំប្រឹង កំណាញ់ខំប្រឹងប្រព្រឹត្តបាបកម្មពីវរាអីសពគ្រប់ទៅទៀត រៀបតែទីបំផុតអត់មានខ្លួនឯងបានដឹងសោះ មានតែចក្ខវិញ្ញាណឃើញរូបមានតែសោតវិញ្ញាណដឹងសម្លេងមើលមើលនឹងឯងខំប្រឹងធ្វើបាបទៀតមិនមែនធម្មតាទេទៀតជំនួញជួញដូរអីខុសអីសពគ្រប់ទាំងអស់ហើយរំលោភបំពានយករបស់អ្នករតីសម្លាប់អ្នករតីអីទៀតទីបំផុតអត់មានខ្លួនឯងជាអ្នកបានដឹងនៅអ្វីអ្វីទាំងអស់នឹងទេមានតែចក្ខវិញ្ញាណដឹងរូបសោតវិញ្ញាណដឹងសម្លេងតែប៉ុណ្ណឹងរួចទៅវាមានអវិជ្ជានឹងទៀតអវិជ្ជាធ្ងន់ធ្ងរ នួនណាដែលវាអត់ដឹងការពិតទាំងអស់ហ្នឹងដែលជាមូលនៃវដ្តសង្សារអញ្ចឹងបានសេចក្តីនៃពធហ្នឹងធ្វើឲ្យពុទ្ធបរិស័ទយើងបើកផ្ងានៅរបស់ដែលផ្កាប់ទៀតយើងមកឃើញសេចក្តីពិតទៅវាលះតណ្ហាអ្វីៗទាំងអក្នុងโลกហ្នឹងវាអត់ចាំបាច់យកមកឲ្យនរណាបើវាត្រឹមតែវិញ្ញាណដឹងអារម្មណ៍ទេនោះ ចឹងទៅបានយើងដឹងថាអូអាការស្លាប់ហ្នឹងមិនមែនបាត់យើងទេណាស្លាប់ហ្នឹងយើងគេតែភ័យភ័យភ័យតាមពិតបាត់វិញ្ញាណទេតើស្លាប់ហ្នឹងមិនមែនបាត់យើងទេចឹងយើងគិតទៅដល់សាសតៈទិដ្ឋិយើងទៅកើតទីណាកើតទីណាកើតទីណានោះទៅទៀតនឹងឯងនោះសាសតៈទិដ្ឋិមានខ្លួនយើងអ្នកទៅកើតហ្នឹងប៉ុន្តែបើបដិសន្ធិវិញ្ញាណអាស្រ័យកម្មជាបច្ច័យអានឹងអត់មានសាសតៈទិដ្ឋិទេពីព្រោះអានឹងវាវិបាករបស់កម្មកើតអីកើតទៅដូចដាំស្វាយដុះស្វាយយើងមិនមែនដុះយើង យើងឯណាគេដាំចេកកើតចេកទៅមិនកើតយើងឯណាដាំដូងកើតដូងឯមិនដោះយើងឯណាយ៉ាងណាមិញបដិសន្ធិវិញ្ញាណវាកើតវិញ្ញាណទៅវាអត់មាន សកាយតិថិអីទៅប្រកាន់ថាជាសត្វជាបុគ្គលជាខ្លួនយើងឯងហើយណាមួយវាអត់មានតិថិមកប្រកាន់ថាយើងជាអ្នកសាងចុតិឲ្យស្លាប់នឹងយើងជាអ្នកធ្វើបដិសន្ធិនឹងវាអត់មាននៅលើយើងអ្នកចាត់ចែងរៀបចំទេអានេះឯងតែដែលបញ្ញាចម្រើនឡើងដឹងការពិតនៃជីវិតទៅវាអត់ទទួលយករឿងពិត នឹងមកកើតទុកមកភ័យមកខ្លាចអីទេអ្វីអ្វីជាធម្មតាធួទាំងដែលមិនមែនយើង ជាអ្នកធ្វើទៅទៀតមិនមែនយើងអ្នកសាងអារឿងទាំងអស់ហ្នឹងណារឿងអីដែលយើង ទៅទទួលយកមកកើតទុកមកភ័យមកខ្លាចហ្នឹងបើយើងអត់បានធ្វើផងហ្នឹងយើងត្រូវឆ្លាតកន្លែងហ្នឹងទាំងស្ដាប់ពធัวសិក្សាឲ្យឆ្លាតឆ្លាតត្រង់ឲ្យថាអ្វីដែលយើងអត់បានសាងទេ គឺអត់ត្រូវទទួលយកមកកើតទុកទទួលមកភ័យទេមិនមែនតែរឿងអីមួយទេរឿងទាំងអស់ហ្នឹងឯងទាំងអញ្ចឹងគឺមានឧបេក្ខាញាណកើតឡើងទាំង ផ្នែកឧបេក្ខាព្រហ្មវិហារទាំងផ្នែកឧបេក្ខាវិបស្សនាទាំងហៅថាវិបស្សនូបេក្ខា ដែលទុកដាក់លោកនឹងឯងដាច់ដោយឡែក ចេញអំពីកសែនៃតណ្ហា ក្រំតែសិក្សាទេគឺថាយើងអត់បានដើរតួអ្វីអ្វីនៅក្នុងโลกនឹងគឺ ខ្លួនយើងទេក្រំតែជាអ្នកមើលដោយវិបស្សនាតែប៉ុណ្ណោះនឹងបាន ដឹងអ្វីអ្វីទៅគឺថាមានសេចក្តីសុខដោយសារវិបស្សនានឹងឯងជានេកខមៈវិបស្សនាហើយក៏ជានេកខមៈសិតៈសុខនឹងឯងមានសេចក្តីសុខដោយអំណាចនៃនេកខមៈគឺវិបស្សនាដែលទុកដាក់លោកនឹងដាច់ដោយឡែក អត់ចម្ពាក់វៈវិនបកែប្រកាន់ហួងហែងចាប់យកមកធ្វើជារបស់យើង ឬក៏ត្រូវកើតទុកមិនសុខចិត្តបន្ទុះតោះទេ គឺជាមេរៀនថ្នាក់បរិញ្ញាអញ្ចឹង ការដែលពុទ្ធបរិស័ទយើងចូលមកក្នុងលោកនេះគ្រាន់តែសិក្សាការពិតហើយបានវិបស្សនានឹងឯងនាំផ្លូវទៅដល់ទីបំផុតទុកគឺការរលត់ទិដ្ឋិរលត់សកាយៈទិដ្ឋិនឹងជាមុនទាំងវិជេឆាសិលបត្តបរាមាសៈរួចទៅគឺអស់រាគៈទោសៈមោខៈនឹងទៅតាមពេលវេលាដ៏ទៀងទាត់ប្រកបវិជាមិនចាំបាច់យើងភ័យព្រួយថាមិនដឹងធ្វើម៉េចឲ្យអស់រាគៈទោសៈមោខៈអីទៅទេ តែអស់សកាយៈទិដ្ឋិអាការដែលប្រកាន់រូបធម៌នេះមកធัวជាអត្តាទូ ខ្លួននេះណាអត្តានុទិដ្ឋិនឹងត្រូវលះ បង់បាន រាគៈទោសៈមោហៈនឹងត្រូវខ្សែនឹងឯងនឹងត្រូវរលត់រលាយទៅអស់ដោយសារអាសកាយតិថិនេះ វាជាកម្លាំងរស់នៃកិលេសតណ្ហាដល់ទៅវាអស់ទៅអាសកាយតិថិហ្នឹងវាមានតែរូបធัวដី ទឹកភ្លើងខ្យល់ដែលយើងនៅរស់ហ្នឹងដូចតុកទូក្រេតាំងអញ្ចឹងដូចសាកសពអញ្ចឹងហ្នឹងឯងវាមានបញ្ហាអីទៀតបើវាដីទឹកភ្លើងខ្យល់ស្រាច់ទៅហើយហ្នឹង វាដូចតុកទូក្រេតាំងទៅហើយហ្នឹងវាដូចសាកសពទៅហើយហ្នឹងដូចអ្នកខ្លះកើតទុកពេកទៅខ្ញុំចង់កើតដុំថ្មខ្ញុំចង់កើតដូចថាព្រៃភ្នំអីចឹងទៅវាអត់ចាំបាច់រឿងអីរឿងអីចាំបាច់ខ្វល់កើតទុកអីចឹងហ្នឹងឯងចាំបាច់យើងប្រាថ្នា ទៅជាដុំថ្មដុំដីអីដីទឹកភ្លើងខ្យល់ហ្នឹងពិចារណា ដោយធាតកម្មដ្ឋាន ទៅធាតមិនដឹងហើយស្រេចអត់ចាំបាច់ទៅជាតិណាទៀតមិនបាច់ចាំស័ក្តិសិទ្ធិចាំបាច់ បកែអីថាទៅជាដុំថ្មទេ ធាតមិនដឹងហើយស្រេចរួចទៅដល់សល់តែវិញ្ញាណធាតដល់ទៅត្រឹមតែវិញ្ញាណធាតនេះវាជាការចម្រើនទៀតបើដុំថ្មវាមានចម្រើនដោយសិលសមាធិបញ្ញាឯណាអត់មាននិព្វាននៅនឹងដុំថ្មហ្នឹងទេអត់មានដើមឈើព្រៃភ្នំទលេសមុទ្រអីមាននិព្វានទេគឺអត់មានទេមានតែអនិច្ចំទុក្ខំអនត្តាដែលជាសម្ញ្ញលក្ខណៈប្រចាំសង្ខារទេ តែអត់មាន ជាទុក្ខសច្ចៈអេពីព្រោះវាអត់មានជាជីវិតជាប់ទៅដោយឥន្ទ្រីវាអត់អាស្រ័យកម្មកិលេសអត់មានទុក្ខសច្ចៈទេក៏អត់មានព្រះនិព្វានដែរកណាគឺថាព្រះនិព្វានតលរលត់ទុក្ខសច្ចៈហើយនឹងសមុទយៈអញ្ចឹងពុទ្ធបរិស័ទយើងមិនមែនដុំថ្ម ទេប៉ុន្តែរូបកម្មដ្ឋានដូចដុំថ្មហើយស្រេចរួចនៅសល់តែវិញ្ញាណធាតុទេ វិញ្ញាណធាតុនេះត្រូវអភិវឌ្ឍទៅដោយសិលសមាធិបញ្ញារំលត់ រាគៈទោសៈមោហៈ ណារំលត់កិលេសតណ្ហាបានទៅជាព្រះអរិយបុគ្គលបានទៅជាព្រះអរហន្តជាទីគោរពបូជានៃមនុស្សនិងទេវតាទាំងឡាយព្រោះបរិបូរទៅដោយសិលសមាធិបញ្ញាវិមុតវិមុតញ្ញាណទេសនៈហើយក៏បរិនិព្វានណានេះឯងជា រង្វាន់ដែលត្រូវបាន ដែលព្រះអរិយបុគ្គល ទទួលយកប្រធัวហ្នឹងមកត្រូវបានកម្រៃបានរង្វាន់ហ្នឹងគឺរំលត់កិលេសតណ្ហាហ្នឹងបានព្រះនិព្វានដើមឈើព្រៃភ្នំទលេសមុទ្រដុំដីដុំថ្ម អត់មានរាគៈទោសៈមោហៈមែនប៉ុន្តែអត់មានគុណទេអត់មានយើងទៅថ្វាយអង្គមដើមឈើថាអូដើមឈើអត់មានតណ្ហាដែរអីចឹងជាព្រះអរហន្តអីមិនមែនទេអត់ទេទៀតព្រះអរហន្តគឺថាអស់តណ្ហាដោយសិលសមាធិបញ្ញាដោយព្រះអរហត្តមគ្គនេះមានគុណដែលយើងត្រូវគោរពបូជានមស្ការថ្វាយបង្គំ ហ្នឹងអញ្ចឹងពុទ្ធបរិស័ទហ្នឹងកុំគិតខ្លួនឯងឲ្យខាតណា កុំកើតទុកអីចង់ទៅជាដុំថ្ម ចង់ស្លាប់ចង់អីអានឹងគិតឲ្យខាតទេយើងគិតឲ្យចំណេញវិញគិតដោយប្រកម្មដ្ឋានជីវិតរបស់យើងនេះគឺថាដីទឹកភ្លើងចលអាកាសធាតុហើយស្រេចដោយរូបកម្មដ្ឋានអប់រំទៅហើយនៅសល់តែវិញ្ញាណនេះសល់តែវិញ្ញាណហ្នឹងគឺយើង អត់មានប្រកម្មជាអត្តាតួខ្លួនទេប៉ុន្តែវិញ្ញាណនេះណាជាទីចម្រើននៃសិលសមាធិបញ្ញាទាំងធ្វើឲ្យអស់រាគៈទុសៈមោហៈធ្វើឲ្យអស់វត្តសង្សារនេះដែលពុទ្ធបរិស័ទយើងត្រូវទទួលកំ កម្រៃគឺថាមានតែចម្រើនដោយអាស្រ័យបត្រៃ3ដកនេះឯងយើងយល់មកយើងចេះដឹងអំពី ជីវិតរបស់យើងគឺរូបធម៌និងនាមធម៌នឹងឯងអត់មានការຕົកទេគេណាមានតែសេចក្តីសុខស្ងប់ចម្រើនឡើង ក្តីសុខស្ងប់នេះ អត់មានឲ្យយើងចង់ស្លាប់ទេ ហើយក៏អត់មានឲ្យយើងមកត្រេកអររីករាយក្នុងភពនេះដែរនិព្វាននេះភិរតោមច្ចោសពតុខាបមុចតិតិសត្វលោកនឹងគឺថាត្រេកអរនឹងការអស់ទៅនៃបញ្ញខណ្ឌហើយមានសេចក្តីសុខនៅក្នុងចិត្តវិញ្ញាណហ្នឹងចិត្តវិញ្ញាណមានមែនប៉ុន្តែមានសេចក្តីសុខទេសេចក្តីសុខស្ងប់សេចក្តីសុខស្ងប់ហ្នឹងគឺមិនមានទុកកង្វល់ដូច្នេះពុទ្ធបរិស័ទយើងអត់មានចង់ទៅជាដុំថ្មអត់ចង់ទៅជាមេឃដីអត់ចង់ស្លាប់អត់ចង់ធ្វើអត្តឃាតអីទេ ណាអត់មានបទុះតោះនឹងអ្វីអ្វីក្នុងលោកនេះទេមានតែចិត្តជាជាខ្សែមខ្សាមរងចាំពេលវេលាដែលនឹងបរិនិព្វានពេលណាគឺពេលនឹងឯងទាំងអញ្ចឹងសូមឲ្យពុទ្ធបរិស័ទរីករាយជ្រះថ្លាជាមួយនឹងបវរនៃពុទ្ធសាសនាយើងតបស្នងតង់គុណពុទ្ធសាសនាយើងកសាងកតហើយវេកតថ្វាយសង្ឃទាំងសូមអនុមោទនីបបិទ្ធប្រសង់ដល់ចម្រើនហើយ ខ្ញុំបករណាបានស្ដាប់ពធរួចហើយក្នុងពិធីបន់ឆ្លងកត់នេះនិងសមិទ្ធិផ្សេងផ្សេងទៀតជាពិសេសបានកសាងពុទ្ធបរិមាប្រពពិធីពុទ្ធាពិសែងដោយពុទ្ធានុសតេមានសេចក្តីជ្រះថ្លាណាស់ ក្នុងវេលាគ្រានេះសូមវេថ្វាយនៅកត់នេះថ្វាយចំពោះសង្ឃជាសេនាសនៈទានសូមប្រសង់មេត្តានុគ្រោះតួទួលយកប្រើប្រាស់អាស្រ័យនៅ ដើម្បីអភិរមសំងំដោយប្រកម្មដ្ឋានផង សិក្សាបត្រៃ3ដកផងអនុគ្រោះដល់មនុស្សនិងទេវតាផងដោយបហប្រតិអនុគ្រោះផងចោខ្ញុំបករណា សូមពេលថ្វាយនៅសេនាសនៈទាននេះដែលជាសេនាសនៈដ៏ប្រសើរនៅក្នុងបច្ច័យទាំងឡាយ4 ចំពោះសង្ឃសង្ឃសៈទេមេសូមអនុមោទនីទាំងសូមឲ្យព្រះពុទ្ធព្រះសាសនារុងរឿងចម្រើន សូមឲ្យព្រះពុទ្ធព្រះសាសនាផ្សាយទូទៅពេញសកលលោក សូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសក្យមុនីសា សម្ពុនទ្រង់ត្រាថាណដ្ឋេសន្តិបរាំងសុខังពុំមានសេចក្តីសុខដតីក្រៅអំពីសេចក្តីស្ងប់